សូមជូននីតិបណ្ដោះគំនិតនិងទស្សនៈនយោបាយសូមលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈបណ្ដាញសង្គមទូរទស្សន៍អនឡាញ KK CCTV ដែលជិញ្ជីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ណាជាបឋមខ្ញុំកណាសូនមកស្ការក្រាត់ថ្លៃបង្គំចំពោះចំបីនៃវិទ្យារដ្ឋដោយសេចក្តីគ្រប់ចិត្តថ្លាដល់គង់ពោះរលត់សូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ចិត្តថ្លាសូមជម្រាបពរលោករស់ស្រីនិងកញ្ញាញញឹមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលរូបធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺ ថ្ងៃប្រហោះ14 រយខែមករាឆ្នាំខាលចត្វាស័កពុរសករាជពុរសករាជ2566ត្រូវនៅថ្ងៃទី22ខែ ធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិបណ្ដុះគំនិតនិងទស្សនៈខ្មែរក្រមថ្ងៃនេះគឺយើងមានកម្មវិធី ពិសេសបានជាការបង្កើតស្មារតីដល់យុវជនរបស់យើងក្នុងការ ធ្វើយ៉ាងណាបណ្ដោះគំនិតឲ្យពួកគាត់នឹងមានទស្សនៈផ្សេងផ្សេងគ្នាដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់នឹងបានបានស្វ័យសម្រាប់វាសនាខ្លួនឯងរបស់ពួកគាត់ហើយការតស៊ូនេះគឺត្រូវតែមានការ តតែមានគំនិតប្លែកប្លែកតតែមានការបដោះបណ្ដាលការសាបព្រោះនៅ ចំណេះដឹងផ្សេងដើម្បីធ្វើដំណើរយ៉ាងណាឲ្យដល់គោលដៅរបស់យើងដូច្នេះយើងមានវេទិកាថ្ងៃនេះយើងមានគុណចាស់វិរិយធម្មោមកស្ការបងគ្រូហ្នឹងហើយថ្ងៃនេះគុណចាស់គណៈហៅគុណចាស់មកដើម្បីជាការធ្វើយ៉ាងណាឲ្យបានបណ្ដោះបណ្ដាលនៅកម្រិតពោះកម្រិតនេះគឺជាជាការគិតមួយជាការ ដាក់គោលដៅមួយដើម្បីធ្វើដំណើរហើយគុណចាស់អាចបញ្យល់ថា ពាក្យថាកំណត់បណ្ដោះកំណត់បានន័យថាម៉េចតែជួយបញ្យល់តិចគណាណាស្កាប្រណាត្រៃនឹងថ្វាយគុំគុណចាស់គ្រប់អង្គអឺនិយាយពីគណិតជាទូទៅខ្ញុំគណិតចេះតែគិតទៅដល់អថាគិកម្មៈណាគឺថាផ្លូវទាំង8ណា ចាប់ផ្ដើមដោយសម្មាសមត្ថភាពទិដ្ឋិឬការយល់ឃើញត្រូវអីចឹងទៅណាគំនិតពុពពន់ជាមួយនឹងការយល់ឃើញណាហើយការគិតត្រូវទៀតណាដោយចាប់ផ្ដើមពីសម្មាទិដ្ឋិណាចឹងណាបានធ្លាយទៅសម្មាសង្កប្បៈសម្មាសតិយមៈវិយមៈសម្មាសតិហ្នឹងណាាទូទៅត្រូវចេញពី សមត្ថភាពទិដ្ឋិនឹងសិនណាចឹងពីព្រោះអឺ ហៅថាធម្មពលណាធម្មពលដែលខ្លាំងបំផុតរបស់មនុស្សវាមិនមែនចេញមកពីអឺស្អីភេសជ្ជៈបើកម្លាំងឬមួយក៏ហាខារបាវទេអត់ទេគឺចេញពីចិត្តណាអញ្ចឹងចេញពីចិត្តហើយតលតែគំនិតហ្នឹងច្បាស់លាស់ណាចាយល់ថាការងារហ្នឹងធ្វើទៅ ពិតជាត្រូវពិតជាជោគជ័យអញ្ចឹងណាទេ បានបង្កើតទៅជាធម៌ពលឲ្យរុញរាល់គ្រប់សកម្មភាពនោះឲ្យទៅគណៈទៀតនោះដូច្នេះរឿងសំខាន់គឺគណិតនោះសាគណៈទៀតឲ្យយល់ឃើញត្រូវសាច់ហើយកណាមានមានគណិតយើងមានទស្សនៈទស្សនៈនោះចេញមកតាមក្រៅនោះសំខាន់ឲ្យយល់ច្បាស់សិនណាចាគេហៅថា understand ណាណានឹងគោលនៃ ពុទ្ធសាសនានឹងគឺថាអញ្ចឹងណាទៀតពុទ្ធសាសនាមិនមែននិយាយពីរឿងជំនឿថាត្រូវជឿអីទេរឿងសំខាន់គឺឲ្យយល់ ចាចាដូចសម្មាសម្ពុទ្ធព្រះអង្គបដៅអញ្ចឹងណានៅក្នុងកម្ពីទាំង3កច្រែកហ្នឹងហៅថាប្រត្រៃបិដកហ្នឹងទាំង3កច្រែកទាំងវិន័យទាំងសតនហើយទាំងអបធមហ្នឹងគឺហេតុផលដើម្បីឲ្យយល់យល់សិនណាឲ្យយល់ហើយយកទៅប្រតិបត្តិណា ប្រតិបត្តិបានកើតជាបដិវេកណាណា បាទណាគេអឺឥឡូវគុណចាស់គណៈមានភ្ញៀវពិសេសដែលគុណចាស់មកពាក់ព័ន្ធទៅនឹងកំណត់ណាឥឡូវនេះគុណចាស់មួយអង្គដែល មានការតស៊ូច្រើននៅក្នុងកិច្ចការងារដែលលោកមានប្រឈមមុខជាមួយនឹងសត្រូវប្រឈមមុខជាមួយនឹងការបៀតបៀនការរឹតបន្តឹងឬក៏ការធ្វើបាបការធ្វើបាបបែបសពយ៉ាង អង្គហ្នឹងគឺជាអ្នកដែលតស៊ូជាមួយនឹងភូមិកង្រែងដែលហៅសាលាជំនុំសេកណាជំនុំសេកប៉ុន្តែលោកឥឡូវលោកបានហៅលោក ចូលមកឥឡូវគុណចាស់ចាំមើលស្វាគមន៍គុណចាស់មុនចូលមកណាណាទៀនតែគុំទៀនសុខសប្បាយណាតែគុំសុខសប្បាយសុខសប្បាយណាអឺមកស្ការព្រះអង្គគ្រូចន្ទរាមែនណាគាត់ចន្ទរាគុំចាស់សួរអាចសួរបានណាណា គាត់ចាស់ថ្ងៃនេះកណានមុនគាត់ចាស់មកដោយសារតែកម្មវិធីប្រធានបទរបស់យើងគឺជាការបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមកណាឃើញថាគាត់ចាស់មានទស្សនៈប្លែកប្លែកមានការអប់រំយុវជនជាពិសេសគឺប្រសង់ខ្មែរពលរដ្ឋខ្មែរក្រម ដែលនៅខោភូមិកងរៃនឹងឃើញថាមានការបួសប្រសង់នឹងច្រើនអង្គ គឺជាស្នាដៃរបស់គុណចាស់ឥឡូវមានបើកសាលារៀនតាមអីសាលារៀនទៀតដល់គុណចាស់តើគុណចាស់បាន បួសប្រមាណភាសាហើយហើយសពថ្ងៃគង់នៅណាហើយធ្លាប់រៀននៅណាខ្លះទៀតសូមនិមន្តបរិយាយឬប្រវត្តិតិចទៅទៀតដូចដូចដាច់ទៀតណាណាចរមនមស្ការចំពោះគុណប្រតនត្រ័យដល់សេចក្តីគោរព បន្តលើកចំពិតដល់ប្រញ្ញាណខណ្ឌរបស់វីរៈសាមណៈនិងវីរៈបរៈគ្រប់កាលសម័យបន្តសូមនមស្ការចំពោះទៅដល់ព្រះគ្រូសវណ្ណបញ្ញោពូសវណ្ណដែលជាអធិបតីក្នុងឱកាសនេះនិងសូមនមស្ការចំពោះទៅដល់ព្រះគ្រូវិរិយធម្មោទៀតទេដែលជាលេខាធិការនៃសហព័ន្ធផ្នែកកម្ពុជាក្រមដោយកិរវកិច្ចគ្រប់អំពីខ្ញុំករណា អំពីវត្តមង្កើបរិយភូមិភ្នោគុំកំពង់ស្រុកប្រាសាទថ្មីខេត្តឡុងហោដែនកម្ពុជាក្រហើយសេដ្ឋកិច្ចដល់កំពង់កពស់ក្នុងឱកាសនេះជាកតញ្ញុបានចូលរួមក្នុងកម្មវិធីដល់វិស័យវិស័យ KKTV KKTV ដែលមានមិត្តមណ្ឌលនៅប្រទេសអូស្ត្រាលី ដូច្នេះខ្ញុំប្រកាសណាខ្ញុំកណានឹងសូមអូនាមខ្លួនបន្ទាល់នឹងកម្មវិធីសិក្សារបស់ខ្ញុំប្រកាសណាដូច្នេះហើយខ្ញុំប្រកាសណា ប្រណាមពិភពបច្ចុប្បន្នចន្ទរាបច្ចុប្បន្ននេះ កំពុង នៅវត្តអាម៉ង់កបុរីផ្សេងពុំណោគុំកំពុងសាថ្មីកាត់លង្ហោដែនដីកម្ពុជាក្រោមណាហើយឯចំណែកកម្មកទីសិក្សារបស់ខ្ញុំបការណាបន្តដោយតទៅនេះ គឺសិក្សាបន្តនៅក្នុងបានរយៈកាល4ឆ្នាំ ណាអប់រំមួយបាទបល័យបល័យទី2បល័យទី3ហើយចំណែកសិក្សាក្នុងខេត្តប្រតាបាំង ពីបល័យរង រហូតដល់កុសលទី3គឺបល័យរងកុសលទី1កុសលទី2កុសលទី3គឺគឺ4ឆ្នាំដែលគង់សំណាក់រៀននៅខេត្តប្រតាបាំង ចាប់ថ្នាក់គ្រូកុសលទី3 លបានសញ្ញាបត្រហើយក្រោយពីវគ្គសិក្សារៀនសូត្រចាប់អំពីថ្នាក់អតតពុទ្ធសាសនាពុទ្ធចក្រហ្នឹងក៏និមន្តទៅបន្ថែមសិក្សា នៅទីក្រុងព្រែករិស័យអរិយកាល4ឆ្នាំ ខាងមុខចំណេញវិស្វកររហូតមកដល់ពេលនេះគង់នៅក្នុងវត្ត បានបង្ហាត់បង្រៀនចំពោះដល់ប្រសង់និងកុមារាកុមារីបើលើទៅដោយពុទ្ធបរិស័ទផងទាំងឡាយដូច្នេះខ្ញុំបករណាសូមចូលរួមឧទ្ទិសនាមទៅដោយអត្តានៃខ្លួនតែប៉ុណ្ណេះសូមជ្រាបជាសេចក្តីទាំងអស់កណាទៀនអរគុណទៀនដូចជាឆ្ងាយតិចមកពីសេវាវឹកសោយទៀនណាអឺហ្នឹងហើយគាត់ចាស់ កណាគិតឃើញថាគុណចាស់មានការតស៊ូប្រមាណរយៈហ្នឹងឃើញថាជួយខាងសាលាសឆទៀនភូមិកន្លែងហ្នឹងឃើញថាមាន ប្រសង់ផង មានពុតបរិស័ទផងមានការតស៊ូហ្នឹងស្វិតស្វាយណាស់តើគំនិតរបស់គុណចាស់ហ្នឹងមានការចូលរួមយ៉ាងណាដែរក្នុងកិច្ចការងារសាលាឆទៀនទាំងចាប់ដើមពីឆ្នាំណាមក ខ្សោយលឺទេបងគ្រូសេវាខ្សោយដូចជាដាច់សេវាខាងនោះណាអឺនឹងឯពេលដែលព្រះអង្គគ្រូមានសេវាត្រឡប់មកវិញចាំខ្ញុំគឺស្លាទៀនគំរែងរបស់យើងខ្ញុំកណាសូម ដូចច្បាស់ទេគ្រូមុនតាមែនមុនទេមុនមុនគ្រូឥឡូវខ្ញុំកណាសេរីសេវាកម្មបន្តិចគ្រូគ្រូជួយឥឡូវឥឡូវគាត់ចាស់គាត់ចាស់បិទចាំសេវាកម្មតែបន្តិចគាត់ចាស់បិទហើយបិទទូរស័ព្ទម៉ាស៊ីនសិនហើយបើកឡើងវិញទៅណាដល់យើងនិយាយគ្នាយើងបិទទូរស័ព្ទនឹងសិនទៅហើយបើកឡើងវិញណា គុណចាស់ដូចគុណចាស់បានរៀបរាប់មិញថាអដ្ឋានកិច្ចកម្មៈដែលជាមគ្គដ៏ប្រសើរដែលព្រះអង្គទ្រង់បានត្រាស់ដឹងហើយព្រះអង្គឃើញផ្លូវហ្នឹងហើយតើខ្មែរខ្មែរក្រមយើងតើយើងគួរដើរតាមមេគាណាដែលថាត្រូវទៅតាមគួរដើរនៃកន្លងនៃពុទ្ធសាសនាផងហើយទៅតាមផ្លូវនៃអង្គការសហប្រជាជាតិបានប្រកាសផងទេព្រោះណានៅក្នុងកិច្ចការដែលយើងស្រាវជ្រាវខ្ញុំប្រកាសថាពីដំបូងទីមិន មិនបានចាប់អារម្មណ៍ជាជាជាអស្ចារ្យក្នុងចំណុចហ្នឹងគាត់ថាយើងនៅខាងនឹងនៅសុភូមិណាទេប៉ុន្តែដល់ពេល សិក្សាទៅ សិក្សាទៅដល់ពេលប្រទេសឃើញណាប្រទេសឃើញសេចក្តីរុងរឿងរបស់ ក្រមប្រជាសាស្ត្រដែលគេបង្ហាញពីឆន្ទៈស្មោះត្រង់ការយល់ឃើញរបស់គេយកមកបញ្ជាក់ បង្ហាញគ្នាហើយគេចាប់ផ្ដើមពង្រីកនៅគំនិតហ្នឹងណាតោះតែចឹងនេះយើងមើលឃើញវិសាលភាព រុងរឿងនៃប្រទេសរបស់គេ ការដឹកនាំហេដ្ឋារចនាសម្ព័ន្ធសេចក្តីស្មោះត្រង់ផ្សេងផ្សេងទាំងប្រជាពលរដ្ឋទាំងអស់ការអប់រំណា យើងមើលឃើញដំណើរអឺ ដូចជាបាល់មូលមួយចេះតែរមៀលទៅរមៀលទៅអត់មានឆប់អត់មានចប់មានតែការរីកចម្រើនដល់តែចឹងទៅខ្ញុំកណាធ្វើជាការពិនិត្យពិចារណាថយមកក្រោយវិញនៅ ក្នុងកិច្ចព្រៀនបដៅរបស់សម្មាសម្ពុទ្ធណាបានយើងឃើញទ្រឹស្ដីហ្នឹងយើង ប្រតិបត្តិប៉ុន្តែ យើងមិនយល់ច្បាស់អំពីតួនៃការប្រតិបត្តិក្នុងជំនុំដោយចាប់ផ្ដើម ពីការយល់ឃើញត្រូវអញ្ចឹងណាគាត់ណាតែហើយបាន ខ្ញុំគាត់ណាប្រៀបធៀបជាមួយនឹង ច្បាប់ទាំងអស់ដែលទឹកជិញថ្មីថ្មីហ្នឹងរួមទាំងច្បាប់កាលតែពី40អបតាពី70ឆ្នាំជាងឆ្នាំ648ហ្នឹងណាយើងអាចបានចាប់អារម្មណ៍ទៅតែពិនិត្យទៀងទាត់សិក្សាមើលថា តួនាទីសិទ្ធិរបស់យើងនោះមានកម្រិតប៉ុណ្ណាចាទៅផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋនឹងឲ្យបាន លំដាប់យ៉ាងណាអញ្ចឹងណាតោះទៅឃើញអញ្ចឹងទៅថាអយើងគួរកប់បីបញ្ចូលគ្នានៅអឺទស្សនវិជ្ជានៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានប្រកាសផ្សាយពីជាង2000ឆ្នាំមកហើយហើយ ទទួលបានជោគជ័យមិនសាបរលាប តែក្រមប្រចាំប្រទេសក្រមប្រចាំលោកទៀតណា លោកយកគោលទ្រឹស្ដីនឹងទៅបំបែកទៅពង្រាយសេចក្តី ធ្វើឲ្យភាពជឿនលឿននៅក្នុង ប្រទេសរបស់គេណាមហិមាណារហូតទៅដល់បង្កើត ធ្លាយទៅអ្វីដែលប្រសាមាសម្ពុទ្ធទ្រង់ហាមក៏គេឈានធ្លាយទៅធ្លាយទៅប្រហែលនោះបានឥឡូវនេះណាកំពុងតែពេញនិយមរយៈពេល 60ឆ្នាំចុងក្រោយនេះខ្ញុំប្រគុណណាឃើញគេចាប់ផ្ដើមភ្ញាក់អើលដោយវិនិស្សកម្មនៃការនៃការរកឃើញគេហៅកំហើញថ្មី ថ្មីរបស់គេហ្នឹងវាធ្វើឲ្យអន្តរាយទៅវិញស្អីដែលគេបង្កើតឡើងអញ្ចឹងវាចូលទៅហួសហើយมันអប់រំចិត្តណាបានគេថយត្រឡប់មកវិញលោកគុណឃើញគេថយត្រឡប់មកការអប់រំចិត្តពីព្រោះចិត្តនេះ បើមិនអប់រំ វាអាចបំផ្លាញអស់ត្រឡប់ទៅវិញប្រសិនបើមេដឹកនាំណាមួយនឹងមិន បានអប់រំចិត្តឲ្យត្រឹមត្រូវ វាបំផ្លាញអ្វីដែលខំប្រឹងធ្វើឲ្យស្មោះត្រង់នឹងបង្កើតឡើងសោភនភាពរីកចម្រើនអភិវឌ្ឍហើយបង្កើតរបស់មួយមក បំផ្លាញអានោះត្រឡប់ទៅវិញ មក ពីថ្នាក់ដឹកនាំដែលជាអ្នកសម្រេចចិត្តឧត្តមឧត្តមនោះមិនបានទទួលការអប់រំចិត្តដល់ពុកពោះណាទេនោះអញ្ចឹងណា ឥឡូវគុណឃើញទេអ្វីអ្វីដែលគេផលិតឡើងច្បាប់អង្គការសហប្រជាជាតិបើអនុវត្តទៅតាមនឹងវាសុក្រិតទាំងស្រុងប៉ុន្តែក្រមប្រទេសមួយចំនួន គេមិនគោរពណាគេមិនគោរពណាចេះតែគៀបសង្កត់សង្កត់សង្កិននឹងបានបង្កឲ្យទៅជាវិនាសកម្មសង្គ្រាមការអរិភាពគ្នាប្រកែប្រកាន់គ្នាមិនចុះសម្រុងគ្នាណាធ្វើឲ្យទៅជាហើយចេះតែចោតប្រកាន់ចេះតែកោតប្រកាន់អ្នកដែលស្មោះត្រង់នឹង មិនព្រមស្ដាប់បង្គាប់អោននំតូនបូតយកសិទ្ធិសេរីភាពរបស់គេអញ្ចឹងទៅតួយ៉ាងដោយប្រជាប្រដ្ឋខ្មែរក្រោមអញ្ចឹងណាស់ឥឡូវយើងមិនទៅឆ្ងាយពេកទេយើងចូលមកចំណុចដែលយើងកំពុងតែតាមដានហ្នឹងឯងដូច្នេះយើងត្រូវពង្រឹងស្មារតីរបស់យុវជនរបស់យើងប្រជាប្រដ្ឋរបស់យើងថាឥឡូវចាស់ទុំរបស់យើងគាត់បានដឹងហើយគាត់រងចាំយូរមកហើយណា នៅការរីកចម្រើននៅសេចក្តីក្លាហាន នៅការយល់ឃើញត្រូវរបស់កូនចៅរបស់គាត់ព្រោះដោយតែពពរះពពបរះយើងជីដូនជីតាយើងតែគាត់ស្លាប់បាត់ទៅហើយខ្ញុំប្រគុណណាជឿថាពួកគាត់នោះគាត់នៅតែមានសេចក្តីសង្ឃឹមថាថ្ងៃណាមួយ កូនចៅចំនួនក្រោយរបស់គាត់នឹងយល់ឃើញដោយសប្តាហ៍ហ្នឹងណាទេដូចអញ្ចឹងនោះហើយគឺជាការសម័យរបស់ពួកគាត់ដោយសារហេតុហ្នឹង បានគាត់ខំប្រឹងចិញ្ចឹមចិត្តថែទាំវត្តអារាមប្រពៃណីដែលសេះសល់ទាំងប្រមាណហ្នឹងគឺថាអោបគ្នាយកតែផ្ញើទុកនៅក្នុងវត្តអារាមណាទេផ្ញើឲ្យប្រសង់ចាវតិកាទាំងអស់ហ្នឹងចាស់ទុំគណៈកម្មការចាវត្តមេវេនទាំង13នឹងនាំគ្នា ជួយថែទាំប៉ុណ្ណឹងទៅដល់តែពេលកូនចៅយើងជំនាន់ក្រោយដូចបច្ចុប្បន្នហ្នឹងគាត់យល់ដឹងគាត់នឹងពង្រីកផ្សាយនោះត្រឡប់មកវិញ យើងនឹងទទួលបាននៅសេចក្តីរុងរឿងត្រឡប់វិញណាទេតែខ្ញុំកណាសង្ឃឹមនឹងអញ្ចឹងព្រោះហេតុនោះហើយយើងត្រូវបណ្ដោះបណ្ដាលហើយដល់ឃើញព្រះអង្គចន្ទរានឹងលោកលោកខំប្រឹងបណ្ដោះបណ្ដាលរៀបចំពំបួសនៅកុមារជាកូនអ្នកស្រុកនៅភូមិកណ្រែងនឹងដើម្បីឲ្យពួកគាត់នឹងចេះថែទាំមាន សមត្ថភាព ថែទាំនៅសាលាឆោះទៀននឹងដោយខ្លួនឯងណាទេនេះហើយ គឺជាឆន្ទៈមួយដែល សង្គមត្រូវការប្រភេទដូចព្រះអង្គគ្រូអញ្ចឹងណាទេណាបង្រួនបង្រៀនក្មេងៗគាត់ឃើញទេណាទោះបីគេចាប់លមកហើយក៏ដោយលោកខំប្រឹងហើយពុតបរិស័ទនឹងអ្នកខ្លះប្រគេនទូកអ្នកខ្លះប្រគេនម៉ាស៊ីនហើយលោកឆ្នៃរៀបចំទៅទៅបិណ្ឌបាតទាំងលំបាកវេទនាទៅជាមួយនឹងកូនសាសគាត់ឯជាមួយគ្នានឹងណែនាំផ្លូវទោះប្រសាមាសាមពុតពីដើមព្រះអង្គធ្វើតែអញ្ចឹងនេះហើយគឺជាគំរូដែរទៅ ហើយខ្ញុំកណាកោតសរសើរឃើញព្រះអង្គបង្កើតជា គេហទំព័រវត្តភ្នំសេកអញ្ចឹងយើងគួរកប់បីជួយគ្រប់គ្រងណាណាណាទេដូចអញ្ចឹងឥឡូវចាប់ផ្ដើមពីការគ្រប់គ្រងដោយផ្សព្វផ្សាយលើកទឹកចិត្តថាព្រះអង្គគ្រូកំពុងធ្វើត្រូវណាអញ្ចឹងណាទេហើយមានឱកាសល្អបាននិមន្តព្រះអង្គចូលខ្ញុំកណាក៏រីករាយបានជួបភ័ក្រផ្ទាល់អញ្ចឹងទៅយើងបានជួបគ្នា ហើយផ្សព្វផ្សាយជូនបងប្អូនយើងនៅនាយសមុទ្រនេះណា ប៉ុន្តែលោកមានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភអញ្ចឹងទៅព្រះអង្គក៏បន្ថយនៅហៅថាសម្រាលនៅបន្ទុកសម្រាលបន្ទុកខ្លះពីព្រោះយើងឃើញលំបាកវេទនាគុណម្ចាស់អឺវាលំបាកវេទនាណាថាលោកបើថាលោកកើតបានជាអ្វីដែលគេស្របច្បាប់មានដូចជាអឺគ្រឿងចាក់ណាមួយទៅតាមផ្លូវគោកឬមួយបើថាមិនអញ្ចឹងទេយើងរៀបចំទូកឲ្យមានរបៀបរៀបរយឬមួយកន្លែង ទូកត្រូវទៅដល់នោះឲ្យមានកំពង់អីចតអីឡើងអីស្រួលបួលរៀបរយព្រោះសម័យនេះហើយទៅយើងទៅចោះលុយទឹកទៀតនោះវាដូចជាដូចយើងមិនសមវាមិនត្រូវទេហើយនៅក្នុងព្រៃលបាក់អរបស់អីចឹងទៅគឺពិបាកណាអាចមានកើតជាឧបសគ្គកើតជាមុតជើងមុតដៃអីចឹងណានោះហើយសិតតែជារឿងដែលយើងគួរកាត់បីជួយគ្នាណាបានឆ្លៀតឱកាសហ្នឹងដើម្បីផ្សព្វផ្សាយឲ្យញាតិញោមនឹងបានឃើញហើយ គាត់បីឧបត្ថម្ភព្រះអង្គពីព្រោះការខិតខំប្រឹងប្រែងរបស់សាមណៈយុវសាមណៈរបស់យើងកូនណេនកូនអីតូចតូចអញ្ចឹងតាយើងជួយតាថាថា10ឆ្នាំទៀតចុះគ្រប់សមត្ថភាព ដើម្បីនឹងថែទាំនៅនៅវប្បធម៌របស់គាត់ហើយយើងមិនចូលរួម ជួយកសាងសាលាឆោទៀនទាំងអស់គ្នាណាទេណាណាអញ្ចឹងណាទេ អ្នកណាក៏មានតែចូលរួមខ្ញុំកណាយើងផ្សព្វផ្សាយពីមុនមកនោះបងប្អូនយើងបានលឺសូសហព័ន្ធអឺនៅលើពិភពលោកនឹងផ្សព្វផ្សាយគ្រប់ប្រទេសជួយទៅជួយទៅហើយទៅអានុងហើយគឺជាថាបការដែលយើងរួមគ្នាណាម្នាក់មកក្រុមមកភូមិឬមួយបុណ្យ10ភូមិពិបាកធ្វើមែនប៉ុន្តែគ្នាយើងមកពិភពលោកគុណឧទាហរណ៍ខ្មែរខ្មែរក្រមណាថាខ្មែរក្រមទាំងអស់វាវា 8លានឬមួយ10លានអីយើងចាំអាចទេថានៅក្រៅ1លានអ្នកតែម្នាក់1ដុល្លារហ្នឹងក្នុងបាន1លានបាទហើយណាវាចឹងតើណាតើការជួយគ្នាហ្នឹងចឹងណាមិនចាំបាច់ថយទេត្រូវតែ50 100អីយើង10 20រៀលក៏ដូចបាញ់បញ្ចូលលោកទៅបាញ់ព្រោះព្រោះព្រោះព្រោះលោកគ្រប់មធ្យោបាយដើម្បីនឹងដូចថាសម្រាលបន្ទុកណាកុំអោយលំបាកយើងរាល់គ្នាយើងមើលឃើញទុកលំបាកហ្នឹងនោះហើយគឺជាទស្សនវិជ្ជាក់ស្ដែងណាអញ្ចឹងណា ដែលថាកើតចេញពីការយល់ឃើញត្រូវយើងយល់ថាលោកធ្វើនឹងកំពុងអាការតស៊ូត្រូវណានោះគឺជាដំណើរដែល យើងអាចទម្លាក់ចុះនៅនឹមអាណានិគមជាចុះពីលើស្មាយើងបានណាទេមានតែវិធីនឹងទេណាហើយវិធីដែលធ្វើច្បាស់លាស់ត្រូវបង្កើននេះបង្កើនគំនិតប្រាជ្ញាណា យើងយល់ត្រូវហើយត្រូវបង្កើននៅបញ្ញាណាដូចសម្មាសម្ពុទ្ធលោកថា សាសនារបស់តថាគតត្រូវប្រើបញ្ញាអ្វីក៏ដោយនៅលើលោកត្រូវប្រើបញ្ញាបញ្ញាជាតួមួយដែលដែលអាចសម្រេចទៅដល់ដល់ហៅកម្រិតអតិបរមានៃនៃឆាកជីវិតមនុស្សយើងឈានទៅដល់ត្រឃើញព្រះនិព្វានមានបញ្ញាទៅមិនដល់ទេណាទេណាអូខេឡើយមកបែរមកជួបគុណចាស់វិញគុណចាស់បានដំណើរការបានស្រួលណាស់ទៀតហើយជួយសូមមេត្តារៀបរាប់អំពីដំណើរការសាងសង់សាលាឆោតទៀនបន្តទៀត គណៈមិននឹងចូលរួមសូមតើសំលេងតែខ្ញុំកណាបានស្ដាប់ច្បាស់ឮនោះគ្រូតាំងពីប្រងលើលើលើមកច្បាស់ហើយវាងឆ្ងាយណាណាអឺព្រៃកង់វិញអ៊ីនធឺណិតអ៊ីនធឺណិតណាមុនតែនមុនមុនតែន មិនរៀបរាប់រឿងសាលាឆោតទៀនទេទៀតតែដូច្នេះអមាញអាស្រ័យការអ៊ីនធឺណិតនិងការប្រែប្រួលណាកណាអាស្រ័យអ៊ីនធឺណិតនិងការប្រែប្រួលខ្លះខ្លះដូច្នេះហើយខ្ញុំកណាសូមរៀបរាប់អំពីសកម្មភាព នៃសាលាកម្រៃរបស់យើងពេលបច្ចុប្បន្ននេះតែបច្ចុប្បន្ននេះគឺសាលាទៀនពងកម្រៃរបស់យើងកំពុងតែកសាង ជាប្រចាំថ្ងៃក្នុងនោះមាន លោកបណ្ឌិតតាចាទុំឃីម ដែលជាប្រធានចំហក្នុងកិច្ចការងារដឹកនាំនៅនាវាសាលាទៀនគូកម្រៃរបស់យើងគឺដើម្បីសម្រេចជាសារពរក្នុងពេលថ្ងៃខាងមុខហើយដំណើរការងារសាលាទៀនរបស់យើងពេលបច្ចុប្បន្ននេះតើក៏បានទទួលបច្ច័យឧបត្ថម្ភអំពីអភិបាលគ្រូពូន នៃសង្គមគ្រួសាររបស់ព្រះអង្គបានឧបត្ថម្ភចំនួន30ទៀនដើម្បីបំពេញកិច្ចការងារសម្រាប់សាលាទានរបស់យើងមាន3ចំណុចទី1គឺគោក្របងឲ្យបានសម្រាប់ជាថាពណ៌ផ្នែកទី2គឺការធ្វើដោដើម្បីតម្កល់យារងទ្វារឲ្យបានសាច់ថាពណ៌ទី3 ធ្វើឡាយសម្រាប់គោរពជាវិរៈសមណានិងវិរៈបរៈអឺទាំងអស់គ្នា ក្នុងនោះមាន នៅ ក្នុងសាលាទានភូកំរែងផងនៅ ក្នុងខេត្តដងហោផងនៅ ក្នុងខេត្តនានាផង ដែលវិរៈសមណានិងវិរៈបរៈនៃយើងដើម្បីមកដល់កោជាទីសក្ការៈពូជា នេះហើយនេះគឺជាកត្តាដែលកំពុងធ្វើនៅក្នុងបច្ចុប្បន្នសូមប្រគួរតាំងពីព្រះអង្គជាទេទាំងអស់គ្នាណាអឺក្រាសំសួររឿងវត្ត នំសេកសប្តាហ៍ថ្ងៃមានបើកសាលារៀន ខ្មែរជាភាសាបាលីភាសា ខ្មែរដែរទេណា បាច់ដាច់ទេសេវាខ្សោយពេកក្រាតរដ្ឋខ្ញុំបច្ចុប្បន្នឆ្នាំ2022នេះវត្តមង្គលព្រះជំនុំសេកប្រសង់សរុបទាំងអស់25អង្គហើយបើក្នុងសិក្សាគឺថ្នាក់អប់រំនិងថ្នាក់ជំនាញមួយថ្នាក់ គឺប្រសងសិក្សាបើកបានពីថ្នាក់គ្រូគូណាណាទៀតអឺតាមតែខ្ញុំកណាដឹងថាមានកូនចៅអ្នកភូមិកណ្ដាលហ្នឹងបួសច្រើនគេបានបួសច្រើនហើយបានទទួលនិមន្តទៅទទួលការអប់រំ អឺផ្នែកប្រពុទ្ធសាសនាផងហើយនឹងអឺសិក្សាសាលាអក្សរសាស្ត្របល័យវិន័យអីនៅវត្តភ្នំសេកហ្នឹងកូននេនតូចតូច ធំធំ អីហ្នឹងប្រមាណព្រះអង្គដែរព្រះអង្គមេត្តាឲ្យដឹងពីរឿងនៃ អឺណេនណេនមិនអង្គឬមួយពិខុអីមិនអង្គបួសពីវត្តភូមិអស់ភូមិកណ្ដែងទៅនឹងអ្នកភូមិកូនចៅអ្នកភូមិកណ្ដែងទៅបួសទៅរៀននៅវត្តនំសេកហ្នឹងបងទៅមកទៅដល់នោះឬសូរទេបងគ្រូបានទទួលបានទេ tụt tụt tỏ rồi tụm là ừ. ừ, chấm mấy chấn đi xi vào rồi ខ្ញុំគេបញ្ជូនទៅអត់លឺអង្គគ្រូអត់លឺទេអត់លឺសំឡេងអើកូនចាស់មេតាបិទសំឡេងបិទទូរស័ព្ទសិនទៀតបិទទូរស័ព្ទទាំងស្រុងហ្មងហើយហើយចាំបើកមកវិញហើយចាំចូលវិញទៀតពីព្រោះបិទសំឡេងចោលសិនអើកូនចាស់មើលទៅដំណើរការអត់ល្អណាស់អញ្ចឹង គុណចាស់មានអីបន្ថែមត្រង់ចំណុចនៃការតស៊ូរបស់ លោកនឹងហាក់ដូចជាមានការកសាងវត្តផងកសាងសាលាឆោទៀនផងហើយបើកសាលាបង្រៀនមើលមើលទៅការងារច្រើនពីដំបូងទីមែនតែនទៅយើងឃើញការមានបញ្ហានៅតំបន់នោះគុណតាមពិតព្រះអង្គតារាតាមតែខ្ញុំក៏ដឹងព្រះអង្គបញ្ចប់ការសិក្សានៅនៅវត្តភិជូប នៅវត្តពេជ្រជោគហើយវត្តទំសេកហ្នឹងចំណោះវត្តតូចអត់ទេចំណោះវត្តប្រហែលជា3ទៅ400គ្រួសារហើយជុំវិញវត្តទំសេកហ្នឹងមែនទែនប្រជាប្រដ្ឋវៀតណាមទាំងអស់មិនឃើញទេណាអឺដោយថាដីធ្លីអីវត្តនោះដូចក្នុង ទីក្រុងដែរអញ្ចឹងហើយយូរហើយកើតយូរហើយប៉ុន្តែចំណោះដែលធំមែនទែននៅវត្តពេជ្រជោគទេណាវត្តពេជ្រជោគ ចំណោះដូចជាជាង1000ធំដែរណាបាទជាង1000ខ្នងផ្ទះហ៎គណៈមិនច្បាស់1000ប្រមាណប៉ុន្តែគណៈដឹងថាជាង1000ធំហើយខាងព្រៃឈូកហាក់ដូចជាមានការសិក្សានឹង យូរវែងមកហើយបើកចនិចអញ្ចឹងហើយមានទទួលប្រសង់ពីឃ្លាំងពីបលាវអីមានទៅរៀនហោហាយអញ្ចឹងប្រាំពាំងអីចុះឡើងគ្នាអញ្ចឹងស្ដាយដែរតែតំណែងតំណងបានល្អណាបើសិនបានល្អអឺនឹងខំប្រឹងប្រងទៅជួលោកថែមទៀតទៅប៉ុន្តែចាប់ថ្ងៃណាមួយពេលធារអាកាសល្អណាមួយសេវាយើងពីនេះថ្ងៃនេះនៅស៊ីដនីក៏មានភ្លៀងដែរអាប់អួតដែរណាខ្ញុំកណ្ដាប់មានការចាប់អារម្មណ៍អញ្ចឹងហើយដល់លោក មានទៅចូលរួមព្រោះលោកក៏ធ្លាប់នៅក្នុងលោកឃឹមឃឹមក៏ធ្លាប់បួសនៅក្នុងវត្តភ្នំសេកហ្នឹងជាវត្តបុរាណមួយវត្តបុរាណមួយក៏នៅចំណោះជើងវត្តហ្នឹងយូរទៅជុំវិញហ្នឹងអស់ទៅណាហើយអ្នកចំណោះឆ្ងាយឆ្ងាយហ្នឹងវានៅក្នុង ចំណោះព្រៃឈូកផង ចំណោះភ្នំសេកហ្នឹងផងរួមទាំងអ្នកភូមិកន្លែងហ្នឹងអ្នកភូមិកន្លែងហ្នឹងក៏ចំណោះព្រៃឈូកក៏ចំណោះវត្តភ្នំសេកដែរ នឹងតាមដែលយើងតាមដានព័ត៌មានបងប្អូនយើងនៅទីនោះណាអញ្ចឹងហើយការតស៊ូរបស់ពួកគាត់នឹងរឿងដែលសំខាន់អ្នកនៅតំបន់នោះគឺជាតំបន់រំដោះអញ្ចឹងណាតំបន់គេរំដោះមុនមុនអញ្ចឹងគាត់អញ្ចឹងភាកច្រើនបានចូលរួមជាមួយនឹងខាងគុំនេះហ្នឹងណាអញ្ចឹងណាគឺគិតថាព្រោះ ទៅអត់ធម្មតាគេប្រឆាំងជាមួយខាងក្រមវៀតណាមគ្នាគេ ប្រឆាំងគ្នាគេមិនចង់បំបាក់មួយមកបញ្ចុះបញ្ចូល បងប្អូនយើងនៅទីនោះថាគេឡើងមកធ្វើឲ្យល្អជួយឲ្យមានសិទ្ធិសេរីភាពមិនក្រោមការសង្កៀបសង្កត់មិនក្រោមអលែងណាអាណានិគមអីចឹងដែរយើងបានឯករាជ្យបងប្អូនគ្នាយើងម្ចាស់ទឹកម្ចាស់ដីបងប្អូនគ្នាអញ្ចឹងណាអឺចង់ចូលរួមម្ចាស់ទឹកតាត់អីដល់តែមកអញ្ចឹង ពីមួយថ្ងៃទៅមួយថ្ងៃហើយគុណមើលចូលមកផ្លែបូតទឹកដីរបស់យើងទាំងអស់យកដីស្រីដីស្រែរបស់ខ្មែរនឹងទៅចូលរួម ចូលរួមហើយមិនដំបងគេយកភ្លាមមកអត់កើតទេយកទៅចែកភ្លាមវាខ្លាចមានវិធានសាសនាអញ្ចឹងគេថាទៅចូលរួមចូលរួមហើយយូរទៅធ្វើអើធ្វើមិនបានគេចែកត្រឡប់មកដល់ចែកចែកអានេះអត់ស្រែក៏ត្រូវចែកដែរឃើញហើយកូននេះគឺជាវិធីមួយ លួចដោយស្របច្បាប់ប្លន់ហ្មងអានេះមិនលួចទេយកទៅទាំងអស់សិនហើយបែកគេយកទៅទាំងអស់ហើយបានគេថាអូធ្វើមិនកើតទេធ្វើអញ្ចឹងមិនចំណេញទេគេដឹងអាទាំងអស់ហ្នឹងវិធីហ្នឹងគាត់យើងពីដើមបងបងយើងមិនដឹងទេស្មានតែគេធ្វើហ្នឹងដល់វិធីមែនប៉ុន្តែដល់គេធ្វើហើយ ទៅគេថាធ្វើមិនកើតបានគេចែកទៅវិញពីព្រោះអារបៀបធ្វើមិនកើតហ្នឹងវាធ្វើពីដើមមកនៅរុស្ស៊ីនៅចិននៅអីហ្នឹងធ្វើវាមិនកើតហើយសហគមន៍ហ្នឹង ណាចូលទៅជាសម្បាច់ហ្នឹងណាហើយបានចាយគ្នាធ្វើវិញហ្នឹងណាអឺប្រទេសប្រមាថវ៉ានោះធ្វើវាមិនកើតហើយតើបានគេចែកវិញហើយគេដឹងគេដឹងថាធ្វើអញ្ចឹងវាមិនកើតគ្រាន់តែភាពខ្វះនៅការជឿនលឿនខ្វះការយល់ដឹងបើកភ្នែកទៅមើលពិភពលោកខាងក្រៅយើង អត់ទាន់មានទេសម័យនោះនោះតែឥឡូវយើង បាន ដឹង ហើយបានយើងមើលឃើញល្បិចហ្នឹងណា តែជាភ័ព្វសំណាងហៅថាអឺពេលវេលារបស់ខ្មែរក្រមហ្នឹងវាអត់អស់ណាបើយើងអស់យើងចាប់ហើយត្រូវគេបញ្ចប់នៅវប្បធម៌ប្រពៃណីភាសាអីបើយើងហ្នឹង គឺយើងចាប់ហើយគ្មានថ្ងៃតស៊ូបានទេប៉ុន្តែពេលនេះគឺអត់ចាប់ទេអស់ហើយទៅតឡើងវិញដល់ពីម្លេះតទៅ គឺអស់ចាប់ហើយ ដោយសារយើងបានដឹងយ៉ាងច្បាស់ដល់ខ្ញុំតាទូលគុណហ្នឹងភាសាមាតិធិហ្នឹងមកដល់ហើយយើងជួបហើយយើងជួបនៅវិស័យហ្នឹងហើយហ្នឹងហៅថាចរន្តនៃការអប់រំដ៏ត្រឹមត្រូវដែល ធ្វើឲ្យយល់ឃើញនឹងវាចូលទៅដល់វិស័យយុវជនខ្មែរក្រោមហើយប្រជាពលរដ្ឋខ្មែរក្រោមដែលមិនដែលបានជួប មិនដែលបានឃើញមិនដែលបានដឹងឥឡូវយើងបានជួបណាហើយការដែលយើងបានជួបនេះគឺជាដំណើរដែលយើងត្រូវទៅរកឃើញនៅពលឺសុភមង្គលរបស់យើង ទៅថ្ងៃក្រោយណានៅពេលដែលយើងមិនទម្លាក់ចុះនៅសេចក្តីព្យាយាមទេខ្ញុំកណានៅតែពោលពាក្យមួយឃ្លានឹងដដែលណាពីព្រោះនេះមិនមែនជាពាក្យយើងទេ គឺជាបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គថា ផលប្រយោជន៍នឹងមិនបាត់បង់អំពីអ្នកដែលមិនទម្លាក់នៅសក្តីព្យាយាមចោលគណៈទេនោះអញ្ចឹងឥឡូវលោកមុនចូលមកដល់ហើយយើងសាកល្បងតិចសិនបាទសេវាវាខ្សោយបើវាខ្សោយណាម៉ែទៀននៅការបានល្អនៅបាទតាស៊ូយើងយើងតាស៊ូអឺមកអំពីអាទូរស័ព្ទហ្នឹងអស់ បាទអឺដោយគាត់ចាស់បានរៀបរាប់អញ្ចឹងគឺ សំខាន់ប្រជាពលរដ្ឋយើងយល់គឺធ្វើម៉េចបញ្យល់ឲ្យបានដល់ពួកគាត់ហើយគាត់ត្រូវការស្ដាប់ឯងពួកគាត់នៅ បានន័យថាគាត់គាត់ ចង់បានរសជាតិនឹងយូរហើយប៉ុន្តែដោយសារតែយើងពីមុនមកយើងអត់មានវិធីឥឡូវនេះយើងមានវិធីផ្សាយណាមជបាយឥឡូវយើងផ្សាយទៅដល់ផ្ទះគាត់ដល់ដល់មុខផ្ទះដល់ដល់បាតដៃបាតដៃហើយនៅក្នុងបន្ទប់នៅក្នុងតុនៅក្នុងមុងក្នុងមុងរបស់គាត់ឥឡូវគាត់មានវាអីចង់និយាយថាជាឱកាសទៅពួកគាត់ដែលហៅថាទោះបីថាយើងមកដល់ក្រោយគេអញ្ចឹងណាឥឡូវឧទាហរណ៍ដូចថា យើងធ្វើដំណើរទៅទីក្រុងពេញគួរចោះទីក្រុងព្រៃនគរស្រុកកំណត់យើងណាមាតុភូមិរបស់យើងណាតែអ្នកមានថាវិការច្រើន គេជិះយន្តហោះទៅ អ្នកមានឡានទំនើប គេទៅដល់បន្ទាប់ទៀតទៅណាអរអ្នកមានទូកអ្នកជិះទូកក៏គេដល់ទៅដល់ទៀតទៅហើយអ្នកធ្វើដំណើរណាក៏ទៅដល់ក្រោយអញ្ចឹងទៅណាចេះចង់ណាប៉ុន្តែរឿងសំខាន់យើងទៅដល់ណាចឹងហ្នឹងគុនចា មុនហើយក្រោយវាគ្រាន់តែខាតពេលវេលាថាឥឡូវយើងបាត់ជីដូនជីតាយើងជីលួតរបស់យើងគាត់ធ្វើតាណាមកតថគ្នាអញ្ចឹងមកដល់យើងយើងទៅដល់ទៅដល់ទី1ដែលយើងមើលឃើញពលឺណាហៅថាទៅដល់ទីទួលមួយយើងអាចមើលឃើញបរិវេណជុំវិញហ្នឹងណាយើងមើលឃើញបរិវេណយើងមើលឃើញទស្សនភាពយើងមើលឃើញទេសភាព យើងមើលឃើញសភាពការដែលគេកំពុងតែអនុវត្តមកលើកយើងហើយដំណើរការគេរបស់គេហ្នឹងដល់តគាត់ចូលចិត្តអញ្ចឹងគាត់បានស្ដាប់អញ្ចឹងគាត់ចូលមកចាស់ប៉ុណ្ណាក៏ដោយព្រោះយើងការចង់ដឹងចង់ចេះចង់ដឹងហ្នឹងអត់មានគិតពីរឿងអាយុទេណាយើងរៀនដឹងទៅបន្សល់ទុកឲ្យកូនចៅនោះពាក្យមួយម៉ាត់ពេលយើងជួបជុំពេល ពេលបនទៀនអីតាមវត្តអារាមគុណលុតឡាភូមិតាមស្រុកអញ្ចឹងទៅយើងជួយរំលឹកគ្នាទៅវិញទៅមករឿងអស់នឹងហើយដែលដែលហៅថា គឺជាវប្បធម៌របស់ខ្មែរក្រោមនោះតែខ្ញុំកណាតែងតែញ៉េមានផ្ទះអ្នកណាមានលបងនៅកម្ពុជាក្រោមណាខ្មែរយើងណាទេអត់មានលបងទេមកអំពីយើងរស់ជាសមូហភាពណា យើងរស់ជាលក្ខណៈបងប្អូន អត់មានភ័យព្រួយថាអ្នកណាទៅលួចគ្នាណាណាអត់ដឹងគឺថាវាមិនទៅក្បៃកោចោលវា មានតែពិបាកអីទៅគ្មានអ្នកណាទៅលួចវាដីអីបោះបកូលឆ្លងគ្នាអីឲ្យចាស់ទុំព្រឹទ្ធាចារ្យរបស់យើងគាត់មានតែថែមឲ្យប៉ះភ្លឺថែមនេះណាឲ្យជេះជេះភ្លឺជេះភ្លឺស្រែនោះគាត់ហាមកូនចៅត្រូវខំប្រឹងលើកទប់ភ្លឺស្រែអូធំអូវាស្រួលដើរគាត់មិនដែលណែនាំឲ្យកូនចៅទៅជេះភ្លឺស្រែលួច លួចដីមកចង្អាមពីចង្អាមឲ្យដូចពួកអាណានិគមចូលមកលួចដីយើងចឹងឯណាមកប្លន់ទាំងកដាលថ្ងៃចឹងណាវាអត់ណាម្លោះហើយសន្តានសប្បរោះរបស់យើងនឹងអាគេគេងគេគេងចំណេញទៅលើទឹកចិត្តសប្បរោះរបស់ខ្មែរយើងនឹងវាធ្វើបាបយើងជន់ជន់ជន់ជន់ជន់រហូតឥឡូវវាដល់ជាងណាបើខ្មែរក្រមមិនតស៊ូមកទេយើងអស់យើងមកដល់ជាងហើយណាហើយធម្មតាគណៈស្មាទោសគណៈនិយាយឧទាហរណ៍ទៅដល់ថាឆ្កែទៅចុះ ឆ្កែតរុញវាទៅដល់អញ្ចឹងវាខំហើយណាឆ្កែតច្រកតល់ច្រកអានឹងជាទូទៅអញ្ចឹងណាយើងមិនមែនជាសត្វឆ្កែទេប៉ុន្តែមនុស្សយើងទៅដល់កន្លែងតល់ច្រកហើយឥឡូវបើយើងមិនតស៊ូទេគឺថាយើងស្លាប់ហ្មងពូជយើងគឺស្លាប់ហ្មងណាបាត់អលាយពូជខ្មែរក្រមនឹងត្រូវអលាយហ្មងណាចាឥឡូវសូមបីតបងកម្ពុជាយើងមិនភ្លេចយើងម្ដងម្ដងណាណាម្ដងថាហៅខ្មែរក្រមលោកជួនកាលស្ទើហ៊ានតិចស្ទើ ហ៊ានបន្តិចមិនហ៊ានបន្តិចមកដឹងអាស័យអាស័យណាអញ្ចឹងវាវាគួរឲ្យយើងគិតឃើញថាយើងត្រូវតែធ្វើខ្លួនឯងណាវាគ្មានអ្នកណាឲ្យយើងទេរបស់អីក៏ដោយណាគុណណាតែឥឡូវយើងបង្កើតគ្រួសារមួយយើងរស់ណាក្រោកឡើងបើយើងមិនទៅហូបបាយអ្នកណាមកញាត់បាយចូលមាត់យើងកើតទេបើយើងមិនហាមាត់ទទួលហូបខ្លួនយើង ដល់វាយើងមិនដឹងក៏ម៉ែប្រាប់ថាឲ្យហាមកយើងហាហាមកតាពីបើមិនតាពីហូបទៅមិនចូលលងពោះណាវាអញ្ចឹងហើយចាប់ផ្ដើមពីរបៀបងាយយល់អញ្ចឹងស្រាលស្រាលអញ្ចឹងអ្វីក៏ដោយសេរីភាពក៏ដូចតែយើងហូបបាយអញ្ចឹងបើយើងមិនខំប្រឹងទៅរត់ទៅដណ្ដើមមកខំប្រឹងទំពាច្បាច់ជជក់យករសជាតិហ្នឹងវាអត់ចូលមកក្នុងខ្លួនយើងទេវាមិនបានមក ក្នុងអឺ មនោរបស់យើងនេះសរីរាង្គរបស់យើងណាវាហៅថាចិត្តវិជារបស់យើងនឹងវិជាផ្នែកផ្លូវចិត្តរបស់យើងនឹងត្រូវការហ្នងត្រូវការសិទ្ធិសេរីភាពណាហើយការងារទាំងអស់បើគ្មានសិទ្ធិសេរីភាពហ្នឹងអចលនាដែលយើងធ្វើហ្នឹងវាអត់ពេញកម្លាំងធ្វើការងារហ្នឹងគ្រាន់តែដើម្បីរស់រស់ដោយមិនសង្ឃឹមណាมันมันល្អទេ រស់មានសង្ឃឹមគេទៅរស់ទៅគេកសាងគឺផ្ទះធ្វើសម្បែងរបស់គេកសាងវប្បធម៌ថែរក្សាប្រពៃណីកសាងវត្តអារាមគោរពបូជាពុទ្ធសាសនានងយើងពោពេញទៅដោយសេចក្តីជ្រះថ្លាមានបៃតេមានសេចក្តីជ្រះថ្លានៅក្នុងនោះនៅលើជំនឿនៃសមាធិណាណាអូខេណាត្រឡប់ចូលទៅកន្លែងដដែលណាអូខេអរគុណណាឥឡូវគុណចាស់ ចន្ទរាមកដល់ហើយកូនចាស់មើលទៅអាចស្ដាប់សម្លេងបានទៀតហើយមានប្រសាសន៍តិចមើលមានធិរដ្ឋដីកាតិចមើលកូនចាស់រឿងកសាងវត្តក៏គុំសាលាក៏សាលាឆោទៀនភូមិកង្រែងផងមានបន្ទូលមិញហើយឥឡូវក៏សុំនិយាយពីរឿងកូនចៅអ្នកកង្រែងនោះទៅសិក្សានោះនោះសិក្សាវិញទៀតបាទមុនមុនទៀតគណៈថ្លៃបង្គំប្រគួតអំពីព្រះអង្គ កូនចៅនៅក្នុងកំរែង គឺចាប់ពីកសាមកដល់ពេលបច្ចុប្បន្ននេះគឺបួសបាន15អង្គ15អង្គអូបច្ចុប្បន្ននេះគឺកងសិក្សារៀនសូត្រវត្តនុមសេក10ការរៀនសូត្រនៅវត្តព្រិឈូ5ប្រអង្គចែកជា2ក្រុមហើយដំណេចទៅចែកជា2ក្រុមមិនប្រហែលដែរគឺ កាយឆ្នាំហើយខ្ញុំបកកាលណាគឺកាន់ភាសានៅវត្តពិជុជួយបង្ហាត់បង្រៀនវត្តពិជុទេជាប្រាចាជួយ បង្រៀនវត្តពិជុហើយដើម្បី ជួយហាត់គាត់ហើយកាលនោះបានកូនចៅមកវត្តពិជុណាហើយដល់ពេលមកវត្តបានកលបរិយទនុំសេកមានការអេកេរកសេរីភាពផងហើយបានកូនចៅបវត្តបានកលបរិយទនុំសេកវិញហើយដូច្នេះហើយទើបបាននេះចាប់និស័យតាំងពីវត្ត ណាហើយកាលណាមកវត្តមង្គលបរិយព្រំស្ទេកហើយខ្ញុំកណាជាប្រធានសិក្សាធិការក្នុងកិច្ចការងារទាំងអល់បង្ហាត់បង្រៀនទៅដល់ប្រសង់គ្រប់ព្រះអង្គហើយមួយលើទៅដោយកុមារឯទាំងឡាយនិងសហដោយពុទ្ធបរិស័ទផងទាំងឡាយដូច្នេះហើយកិច្ចការងារនៅនិស័យទាំងពីរវត្តគឺហើយជាពិសេសគឺវត្តទាំងពីរនេះចាប់ដៃគ្នាការងារកសាងសាលាទាន តែគ្រូអាចារ្យក្នុងប្រវត្តិនេះមាននាទីទៅជួយបង្ហាត់បង្រៀននៅដាក់រៀនដល់កូនចៅនៅសាលាសំបីពេលបច្ចុប្បន្ននេះកូនចៅរបស់យើង នៅតែសិក្សារៀនសូត្រជាប្រកដីទៅតាមការបង្ហាត់បង្រៀនរបស់ប្រាជ្ញាទាំងពីរវត្តដូច្នេះហើយកូននាងតូចតូចបច្ចុប្បន្ននេះកំពុងសិក្សារៀនថ្នាក់ ធម្មវិន័យអប់រំនៅក្នុងវត្តមង្គលបរិទិនសេករបស់យើង10ព្រះអង្គដែលសិក្សាព្រះអក្សរសាស្ត្រធម្មវិន័យដែល ថ្នាក់ផ្ដើមគ្រូថ្នាក់ផ្ដើមក៏ខោពពងរហូតទៅដល់មានប្រវិន័យដើមហើយមួយចំណាយទៀតគឺថ្នាក់ពុទ្ធិកាសាពុទ្ធិកាសិក្សាគឺថ្នាក់បាលីទី1ថ្នាក់បាលីទី1បាន9ព្រះអង្គ ដែលសិក្សាអំពីវិញ្ញាសាដែលយើងយកមកសិក្សារមែន12វិញ្ញាសាក៏នោះមានណាមើលឃើញនៅក្នុងទំព័រណាគេហត្ថទំព័ររបស់ព្រះអង្គគ្រូនឹងហើយជាពិសេសគឺគ្រូអាចារ្យតាំងពីវត្តហ្នឹងមកគឺបង្រៀនទាំងអស់គ្នាជាពិសេសគឺអាចារ្យតាំងពីវត្តមកបង្ហាត់បង្រៀនទាំងអស់គ្នាទាំងវត្តមកបាទ ដូច្នេះសរុបសេចក្តីមកគឺការរបស់យើងគឺសិក្សារៀនសូត្របានល្អជាពិសេសគឺកូនចៅនៅភូមិកំរែង90%ក្នុងកិច្ចការងារមកពលរៀននៅវត្តមង្កលបរិយទំនំសេកកណាសូមជួនសេចក្តីទៅប៉ុណ្ណេះបាទនិយាយអញ្ចឹងឃើញណេនទាំងអស់ហ្នឹងណេនតូចតូចហ្នឹងអាយុពីប្រមាណឡើងទៅដល់អាយុប្រមាណដែរបងគ្រូ នេនពីអាយុ12ឆ្នាំដល់អាយុ18 12ឆ្នាំកាត់ទៅក៏14ឆ្នាំ15ឆ្នាំព្រោះណាហើយនេនតូចតូចហ្នឹងជាវិស័យគឺស្ដាប់បង្កប់គ្រូជាវិស័យគឺពីឡើងបបសម្អាតវត្តអារាម គឺឲ្យធ្វើការងារអីធ្វើតាមនោះទៅតាមការបញ្ជារបស់ប្រសង់ដែលជាមេវត្តគឺមានការវាងវៃសិក្សារៀនក៏ពេញល្អ តែជាវិស័យច្រើនទេសនំពណ៌សូមស្លាទៀនពងកំរៃដើម្បីពូរបស់ស្លាទៀនណាបើតាបាទមើលទៅទៀតសូមតែម្ដងដើម្បីខ្ញុំណាត្រឡប់ទៅស្លាទៀនត្រឡប់ទៅស្លាទៀនភូមិកណ្រែងវិញតែលោកសប្តាហ៍ថ្ងៃនឹងសាលាទៀនភូមិកណ្រៃនឹងមានបើកសាលារៀនដែរបងគ្រូ កណាស្លាតែណាភូមិកំរែងរបស់យើង យើងបើករៀននៅពីពីរុស្ស៊ីហេតុដូចម្តេចទៅយើងរៀនពីរុស្ស៊ីពីព្រោះថាពេលពេលរបស់យើងរៀនសាលាសកល ណា ពីព្រឹកពេលថ្ងៃមុនណាពីរុស្ស៊ីគឺប្រហែលជាម៉ោង5ចាប់ផ្ដើមបង្ហាត់បង្រៀនមានថតសូត្រជាដើមគឺនៅរៀនជាជាធម្មតាបានប្រសង់ពីប្រសង់ពីវត្តណាទៅបង្រៀន អឺប្រសងតាំងតាំងពីវត្តពីវត្តសាលាទាន កាត់ឡើង ដោយ ពីវត្តដូច្នេះប្រសងតាំងពីវត្តមានតួនាទីទៅបង្រៀនណាតាំងពីវត្តណាហើយកូនសាសបានប្រមាណអ្នកដែរនៅសាលាឆោតទានភូមិកណ្ដែងសប្តាហ៍ហ្នឹងកណាកូនសាសសប្តាហ៍ហ្នឹងប្រហែល20វត្តដែរពេលបច្ចុប្បន្នហ្នឹង 20ណា10ចំមកប្រសិនបើរដូវបានសម្រាប់គ្រាសាលាសកលគឺគឺលើពី50 50តាំងដោយខាងដើម បានបញ្ចាំងទិដ្ឋភាពជាជួនសាលាតួសាលាឆោតទៀនទាំងមូលនឹងអាចដាក់សិស្សបានប្រមាណតួសាលាទាំងមូលហ្នឹងតាមតែព្រះអង្គគ្រូមើលទៅសាលាទៀនរបស់ដាក់បានសិស្សរៀនប្រហែលអ្នក បើនៅជួរខាងក្រោមក៏យើងអាចបន្ទុកបានប្រហែលជា50នាក់ដែរព្រោះជួរខាងក្រោមណាគណាខាងក្រោមបើយើងរៀបចំបានសម្រាប់រៀងប្រហែលជា50នាក់ដែរប្រទលេគណាគណាអអញ្ចឹងបានបានច្រើនបានច្រើនគួរសម ហើយឃើញមានថ្ងៃមុនឃើញរៀបចំធ្វើបន្ទប់ទឹកបន្ទប់អីនឹងក្រោយរួចហើយនៅរួចរាល់ហើយនៅបន្ទប់ទឹកអីបង្គន់អីព្រះអង្គគ្រូគណៈថាបង្គន់បន្ទប់ទឹកគឺក្នុងការដឹកនាំរបស់មន្ត្រីចាគឹងឃីមគឺចេញជារូបជារាងហើយនៅតែវ័យប្រទេគឺសម្រេចហើយរឿងបន្ទប់ទឹក នៅតែវ័យប្រទេទេព្រោះមន្ត្រីចាគឹងឃីមខ្វល់ខ្វាយណាក្នុងកិច្ចការងារកសាង សម្រាប់មិនអីទេធ្វើរហូតណាប៉ុន្តែធ្វើបច្ច័យថ្មីរបស់ប្រគ្រូពណ៌សាវឿនព្រមដើម្បីណាអាងារច្រើនយ៉ាងនឹងខ្ញុំកណាសង្ឃឹមថានៅឆ្នាំថ្មីហ្នឹងមានមានភ្ញៀវអញ្ជើញទៅអាចជើញទៅសួរសុខទុក្ខអឺនៅឯសាលាឆតទៀន ហើយនឹងប្រហែលអាចចូលទៅជួបនៅថ្វាយអង្គមព្រះអង្គគ្រូនៅវត្តភ្នំសេកផងជួបព្រះអង្គនៅវត្តភ្នំសេកផងអឺមួយវិញទៀតខ្ញុំកណ្ដាចង់ដឹងថាទីវាលអីហ្នឹងក្រៅពីធ្វើសាលាឆោតទៀតហ្នឹងនឹងមានអ្វីទៀតដែរ មានកសាងអីដតីទៀតនឹងក្រៅពីថ្នាក់រៀនហើយនឹងបន្ទប់ទឹកហ្នឹងមានកម្រងថាត្រូវធ្វើយ៉ាងម៉េចដែរទៀតដែរព្រោះឥឡូវនេះធ្វើលបងដូចលបងហ្នឹងដូចហើយហើយបងគ្រូហ៎េវាឡំទៅដល់ណា លោកនិយាយមកសទួយបានលឺកណារបងហើយហើយនៅតែបូកទៀតគឺសម្រេចហើយគឺចេញជារូបចរាំងហើយ នៅតែយើងបូកទៀតគឺសម្រេចក្របងជាស្ថាពរហើយអូខេមកតាំងបាក់តកតមកលោកនេះតតតតដល់ដល់ចប់ទៅអឺកូនចាអាចចង់និយាយថា ប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់គាត់ចង់ចង់មានការឲ្យគុណរៀនសូត្រហ្នឹងគាត់មានមានមានឆន្ទៈថាចង់និយាយថាប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់ខំប្រឹងខ្លាំងគាត់ឲ្យមានមានការ គេរារាំងកសាងសាលាឆោទៀនផងប៉ុន្តែហាក់ដូចជាគាត់នឹងខំប្រឹង តែគាត់នឹងមានឆន្ទៈថា ចង់កសាងឲ្យបានធំយ៉ាងហ្នឹងទៀតឬក៏ថែរក្សាតែប៉ុណ្្នឹងបានទៀតអរសូមមកសការគ្រូពុទ្ធបរិស័ទគឺគាត់មានឆន្ទៈមុមុតណាចំពោះទៅដល់កិច្ចការងារទាំងអស់នេះទីមួយគាត់ខំធ្វើនឹងអាស្រ័យគាត់យល់ពីថាគាត់ធ្វើត្រូវអាស្រ័យគាត់យល់ពីថាគាត់ធ្វើត្រូវទើបគាត់ខំពុះវាឧបសគ្គគ្រប់បែបគ្រប់យ៉ាងណា ដូច្នេះពេលបច្ចុប្បន្ននេះគឺគណៈកម្មការរបស់យើង ក្នុងមានបណ្ឌិតអាចារ្យគុំឃីមដែលជាអ្នកតំណាងនៅសាលាទៀនគឺគាត់ខិតខំទី1គឺបង្រីកកាលណាបើបង្រីកមិនបានគឺត្រូវបណ្ដឹងណែកតាធំគឺទី2ទីប៉ុណ្ណេះគឺកាលណាបើយើងបណ្រីកមិនបានគឺបណ្រឹងកាលណាយើងមានសមត្ថភាពគឺយើងបណ្រីកតទៀតកាលណាយើងខ្វះសមត្ថភាពគឺយើងត្រូវតែបណ្រឹងដើម្បីរក្សាកោសាលាទៀតរបស់យើង ហើយវាប្រកបទៅដោយសេចក្តីសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរជាពិសេសគឺវិជាចិនរបស់យើងសុវត្ថិភាពទាំងអស់គ្នាតែបំរឹងក្នុងទីនេះសំដៅយកគឺសំណើអ្វីដែលយើងបានកសាងមកហើយនេះគឺយើងមានភាពរក្សានិងការពារអភិរក្សហើយក្នុងនោះមានការជួយបង្ហាត់បង្រៀនដល់កូនសិស្សរបស់យើងនេះគឺជាកត្តាដំបូងដែលគណៈកម្មការទាំងអស់គ្នាមានបំណងគឺយ៉ាងនេះ ហើយរឿងបណ្ឌិតបន្ថែមតគឺមានប្រកាសជាមានកិច្ចការងារធ្វើអ្វីមួយដូចជាធ្វើចិត្តដីជាដើមដើម្បីរួមនៅក្នុងសាលាទៀមភូមិកំរែង របស់យើងនេះគោលបំណងរបស់គណៈកម្មការនៅសាលាទៀមភូមិកំរែងនិងព្រឹទ្ធបរិស័ទដែរក៏ចង់បានអនាគតមានចិត្តដីមួយ សម្រាប់សម្បាននៅក្នុងសាលាទៀមនេះឯងដូច្នេះសូមប្រឹកព្រោះជ្រាបទាំងអស់គ្នាទាំងអស់អង្គគណៈ គាត់ចាស់កណាឃើញគាត់ចាស់កសាងកន្លែងតម្កល់វីរៈបុរសវីរៈសាមណៈរបស់យើងនៅក្នុងសាលាឆោទៀនតែម្ដងហើយចាំគាត់ចាស់មានកម្រិតមិនដែរបានបានកសាងដើម្បីតម្កល់វីរៈបុរសរបស់យើងទៀតនឹងគឺគណិតរបស់ខ្ញុំបការណាផងគណិតរបស់គណៈកម្មការស្លាទៀមពូនកម្រៃរបស់យើងផងដល់សេចក្តីយល់ឃើញថា គឺវីរៈបរោវីរៈសមណារបស់យើងគាត់បានលះបង់គ្រប់យ៉ាងដើម្បីដែនដីកម្ពុជាក្រមរបស់យើងដូចគណៈកម្មការទាំងអស់គ្នាបានជាសេចក្តីទេរីទៅតែធ្វើនៅអាសនៈមួយដើម្បីតម្រូវវីរៈសមណៈនិងវីរៈបរោរបស់យើងកាលណាបើយើងជួទៅដល់សាលាផ្ទះយើងតិចធូបទៅយើងក៏លេខមើលឃើញវីរៈរបស់យើងនាំឲ្យចិត្តរបស់យើង មានសេចក្តីក្លៀវក្លាមានសេចក្តីក្លាហានច្រាស់ថ្លាឬក៏លឹកចំពោះទៅដល់គុណរបស់ពុទ្ធបរិសរបស់យើង បានលះបង់យ៉ាងគ្រប់យ៉ាងដូច្នេះហើយនេះគឺកត្តាមួយដ៏សំខាន់ដែលនាំឲ្យហើយយើងខ្ញុំទាំងឡាយដែលជាគណៈរៀបចំស្លាទៀមពុកំរែងធ្វើរងអាសនៈដើម្បីតម្កល់នៅពុបការីចន្ទទាំងឡាយក្នុងនោះមានវិរៈបុរៈនិងវិរៈសមណៈគឺជាវិស័យគឺខណ្ឌនានាអឺ មកដំកល់ក្នុងសាលាតែនេះផងដូចវីរៈបរោះស៊ុងស៊ុងគីហើយប្រតិជននៅខេត្តនានាអាមកដំកល់ទុកក្នុងទីនេះ ដើម្បីជាកន្លែងមួយសម្រាប់សក្ការៈបូជារួមនិយាយគឺសម្រាប់សាស្ត្រាចារ្យពូកំរៃផងសម្រាប់ពុទ្ធបរិស័ទគ្រប់ចាស់ទូទៅមកចូលរួមផងនេះគឺជាទឹកចិត្តដ៏ជ្រះថ្លាដើម្បីនឹករលឹកចំពោះគុណឧបការៈរបស់វីរៈសមណៈនិងវីរៈបរោះ ទាំងអស់គ្នាណាអរគុណចាគ្រូណាចង់សួរអំពីការតម្កល់រូបហ្នឹងគុណចាដាក់ជារូបថតឬក៏ឆ្លាក់ជាអឺឆ្លាក់ជាជាលែងសមងឬក៏យ៉ាងណាទៀតចង់ចង់សួរអំពីរូបថតណាគុណចាស់ឆ្លាក់ឬក៏យករូបថតមកតម្កល់តែម្ដងកណាព្រះ គណៈពេលបច្ចុប្បន្ននេះយើងយើងយករូបថតព្រោះរូបថតមានទំហំធំបន្តិចសំគួរដើម្បីយើងតម្កល់ណាពេលបច្ចុប្បន្ននេះយើងសមត្ថភាពយើងគឺដាក់រូបថតណារូបថតគ្រប់គ្រប់ដូចជាថ្ងៃយើងគោរពក្នុងសិទ្ធិមនុស្សនៅក្នុងខេត្តបាងជាងគ្រូយើងជាងគ្រូណាអាយ៉ាទៀនបានរួចឃើញរូបថតគ្រប់អស់នោះទៀនអាភិរៈបរោះយើងនៅតំបន់តាមខេត្តតាមអីមានរួចឃើញគ្រប់អស់ហ៎ វីរបរនហ្នឹងខ្ញុំកាលណាជាមួយនឹងកកាបានស្រាវជ្រាវនៅដំណាក់ដំណងតំខាត់អ្នកនេះគឺបានខ្លះហើយគ្រូបានចំនួនខ្លះហើយតាមតាមដំណាក់ដំណងមេកម្រងមេកម្រងដាក់ដល់ប្រមាណរូបថតនោះទៀតច្រើនណាស់ គឺយើងគោលបំណងរបស់គណៈកម្មការយើងទី1គឺសម្រាប់វីរៈបុរសនិងវីរៈសមណៈក្នុងខេត្តណាដែលមានសកម្មក្នុងកិច្ចការងារស្នេហាចំពោះទៅដល់ខេមរាជាតិរបស់យើងនឹងតម្កល់តំណាងមួយរូបឬក៏ពីររូបណាណាអូខេឥឡូវគាត់ចាំមានអីចង់សួរទេអឺ មែនទែនតែប៉ុណ្ណឹងសិនជាទូទៅដូចថាឥឡូវចង់ចូលទៅដល់សប្ថ្ងៃហ្នឹងតាំងពីពេលដែលមានការរឹបអូសយករថកង់3ហ្នឹងហើយឥឡូវដំណោះស្រាយហ្នឹងយ៉ាងម៉េចដែរបងគ្រូបាទថារឿង រតេកង់ហ្នឹងគឺយើងដឹងថាគេទៅទៅយកហើយព្រោះចិត្តយើងដឹងថាមុនណាយើងមានការពិចារណា ថាមួយកន្លះខែទៅគេទៅទៅយកដូច្នេះហើយយើងមិននឹងយកយើងទៅតែមានអ្វីដែលបំពុលជាទូកគឺថាគេទៅទៅយកហើយតែដូច្នេះបច្ចុប្បន្ននេះអឺរឿងរតេនេះគឺ ស្ងាត់ឈឹងហើយអត់គេកាលណាក់ក្នុងដល់ក្នុងវត្តទេតែពេលបច្ចុប្បន្ននេះប្រសង់ និមន្តទៅតាមផ្លូវទឹកគឺផ្លូវនាវាទៅដូច្នេះរឿងលំអងហ្នឹងគឺបាត់ដំណឹងតែម្ដងណាមិនមែនការដំណោះស្រាយអីទេគេមិនព្រឺគឺគិតទីមកឯងខាងត្រៃក្លូឡាលើពុនហ្នឹងគឺមិនមិនប្រសើរមិនកប់អីទេដូច្នេះនេះគឺមិនល្អទេសម្រាប់សមាគម ប្រសង់សមាគីស្នេហាជាខិតជាឡងនិយាយតាមគឺគ្រូសិនវិនតែអ្នកដឹកដំណំគឺមិនមិនតាមផ្សារទេដល់មកទេពហាត់ការផ្ទាល់សេចក្តីសុខទុក្ខនៅក្នុងវត្តមង្គលរេទុំសេផងហើយសម្រេចសេចក្តីយ៉ាងនេះគឺប្រសង់នឹងពុទ្ធបរិស័ទក្នុងវត្តមង្គលបុរីទុំសេមិនកំត្រចំពោះទៅដល់គ្រូសិនវិនឡើយដូច្នេះខ្ញុំកណាសូមជ្រាបប្រគិនប៉ុណ្ណេះណាតាមដែលឃើញក្នុងคลิปលោក ផ្សាយទៅតាមការសម្ភាសរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់យួនហ្នឹងលោកហាក់ដូចជាចូលរួមគណិត ជាមួយនឹងក្រមនគរបាល មើលទៅឃើញដូចជាថាมันมันជួយចោះមកដោះស្រាយណែនាំអន្តរាគមអីក្នុងនាមជាមន្ត្រីសង្ឃខ្មែរអឺសកម្មភាពរបស់ព្រះអង្គសឹងងុកវិននឹងសັບថ្ងៃនឹងយ៉ាងម៉េចដែរបង គឺសកម្មភាពរបស់លោកគឺលោកនៅសង្ងំទេខាងវត្តរបស់លោកអត់តែឃើញនិមន្តមកដល់សួរសុខទុក្ខប្រសងផងចាប់ពីថ្ងៃដែលកើតរឿងចោមកកាប់ដើមគូគីរឿងវៃលោកអត់ឃើញស្រមោលលោកមកសួរសុខទុក្ខដល់ប្រសងក្នុងវត្តមកកັບរេតមិនសេទេណាលោកនៅពួនសង្ងំនៅក្នុង ទីកន្លែងរបស់លោក គ្រាន់តែរឿងរតេគឺលោកជិះមុខមកអង្គណាជិះមុខការពារយួនទេជិះមុខការពារប្រសង់ទេគឺសេចក្តីតែប៉ុណ្ណេះគ្រូបាទហើយនៅវត្តតន្ត្រីទៀតអីហ្នឹងខ្ញុំកណាឃើញមានប្រសង់ខាងវត្តខាងផែតព្រះតពាំងអីចោះទៅសួរសុខទុក្ខអីចូលរួមច្រើនមានគេ ពុទ្ធបរិស័ទខ្លះទៅជួយធ្វើមហូបធ្វើអីអញ្ចឹងទៅតាមពន្ធផ្សព្វផ្សាយគេឃើញមានការណិតអសូរអីអញ្ចឹងអឺប្រតិគុណខវត្តអូត្រាវយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភមានអង្គមានអាហារក្រៀមអីអញ្ចឹងព្រះអង្គអាចរៀបរាប់ថាបានទេពីខាងវត្តណាខ្លះ តែផ្សព្វផ្សាយនឹងឆ្លៀតនៅក្នុងឱកាសហ្នឹងរៀបរាប់មកលើកទៀតមើលរៀបរាប់នៅពុទ្ធបរិស័ទនៅឯណាខ្លះប្រសងនៅឯណាខ្លះដែលបានចូល ទៅជួយរួមអបធម្មបញ្ហាចង្ហាន់បណ្ឌបាតគណៈតើបង្គំចាប់ផ្ដើមពីថ្ងៃដែលរដ្ឋយួនចាប់ប្រមកប៉ុនប្រសងគឺពុទ្ធបរិស័ទកាត់មានការ ចាប់អារម្មណ៍ចំពោះដល់ប្រសងយ៉ាងខ្លាំង នៅក្នុងនៅវត្តវត្តប្រជុំក៏មានការខ្វល់ខ្វាយមកធ្វើចង្ហាន់ប្រសាសង្ឃផងមកយកអង្គប្រសងផងយកញាតងងជាដើមក៏ខ្វល់ខ្វាយឧបត្ថម្ភប្រសងអឺតាំងរហូតហើយយាយៗក៏មកវត្តទៀតនេះគឺនិយាយអំពីពុទ្ធបរិស័ទដែលកាត់នៅកបែរវត្តកាលណាលើដំណឹងគឺកាត់ក្តៅកាហាយចំពោះទៅដល់រដ្ឋបាលយួនដែលបៀតបៀនប្រសងវត្តមកកាត់បរិយទំសេកហើយទឹកចិត្ត អានប្រសង់ហើយក៏បានលោកបំរុកបំរុងប្រសង់ដើម្បីសារៀនសិល្បៈកុំឲ្យបែកសាលាពីព្រោះកាលណាបើយើងចាប់ប្រទេសប្រសង់បិណ្ឌបាតនោះស្មើនឹងការបិទនៅបាតប្រសង់ហើយកាលណាបិទបាតប្រសង់នោះស្មើនឹងការបំបីសាលាហើយកាលណាការបំបីសាលានាំឲ្យប្រសង់បរាជ័យក្នុងកិច្ចការងារសិក្សារៀនសូត្រហើយដូច្នេះនេះគឺជាទូមួយធំណាស់ហើយចំណែកប្រសង់និងពុទ្ធបរិស័ទដែលជាអ្នកមានសេចក្តីស្នេហាចំពោះទៅដល់ប្រសង់វត្តមង្គលពុរិទ្ធនិសិទ្ធ គាត់យល់ឃើញហេតុទាំងនេះគាត់មិនបោះបង់ប្រសងទេទោះបីយ៉ាងណាក៏ដោយគាត់ក៏ខំចែករំលែកអំពីតន្ត្រីរបស់គាត់ដើម្បីឧបត្ថម្ភប្រសងរហូតទៅដល់សុខសាន្តមកដល់ថ្ងៃនេះហើយចំខេតណែណែក្នុងនោះមានខេតប្រតបាំងមានវ័យដែលតំណាងឲ្យប្រតបរស័តក្រៅប្រទេសនេះនិមន្តប្រគេនកំហោនគ្រូនឹងងៀតងងយ៉ាងច្រើនទឹកស្អ៊ីវជាដើមយ៉ាងច្រើនដើម្បីឧបត្ថម្ភដល់ប្រសង់ ហើយទី2គឺមានវត្តសាសនៈសាមគ្គីរង្សីអូប្រោព្រះអង្គក៏បានកលខ្វាយមកចូលរួម ក្នុងកិច្ចការងារឧបត្ថម្ភជាច្រើនហើយក្នុងនោះមាន ប្រសង់និងពុទ្ធបរិស័ទយើងក្នុងចំណោះនានាទៅគ្រូជាចអាវចូលរួមឧបត្ថម្ភប្រសង់ដើម្បីសិក្សារៀនសូត្ររហូតមកដល់ពេលបច្ចុប្បន្ននេះហើយបច្ចុប្បន្ននេះគឺ ប្រសង់យើងគឺសុខសប្បាយគ្រប់ ព្រះអង្គដែលសិក្សារៀនសូត្រមានលបឿនប្រសាដែរកាត់ការជួយមកវត្តបានច្រើន ដើម្បីលើកទឹកចិត្តប្រសង់សិក្សារៀនសូត្រគណាចឹងបងគ្រូយល់ឃើញថា សកម្មភាពដែលបងប្អូន ហើយនឹងប្រសង់នៅខ្មែរក្រមយើងទាំងអស់ហ្នឹង ចេះជួយឈឺឆ្អាលគ្នាហ្នឹងឥឡូវប្រសង់របស់យើង ក្នុងពេលដែលគេចាប់អញ្ចឹងប្រសង់សង្ឃរបស់យើងនៅតបិនបាទនឹងអអន់ចិត្តឬមួយក៏មានការភ័យខ្លាចអីយ៉ាងណាដែរឥឡូវញើនិយាយដោយឡែកទាំងព្រះអង្គគ្រូហើយនឹងសាមណេរយើងទាំងអស់ដែលជាសាមណៈសិស្សហ្នឹងសាមណៈសិស្សសាមណៈអីហ្នឹងគឺថាយល់ឃើញយ៉ាងម៉េចពេលដែលគេចាប់គេខាត់អញ្ចឹង ក៏តាមកណាសួតកូននាងតិចតួចកណាថាលោកថាលោកមិនពេញចិត្តទេ កណាមិនសប្បាយចិត្តទេយួនចាប់ឡានលោកប៉ុនបាតកណាមិនសប្បាយចិត្តទេយួនយកបាតកណាបាត់តោកណាមិនសុខចិត្តទេយួនយកស្រាក់កណាទៅបាត់តើលោកមិនសុខចិត្តទេចំពោះទង្វើរបស់មិនដែលបានយកនៅលំអប៉ុន្តែវត្តនេះហើយសួរស្មារតីថាតើគេសងលំអជាងលោកគ្រូតើគេអត់ជាងលោកគ្រូលោកគេសួរអីណា កណាតាលោកគ្រូនេះគុំខិតខំរៀនសូត្រទៅរឿងរមាស់នឹងទុកលោកគ្រូដំណោះស្រាយជាខាងក្រោយឲ្យតែពួនពួនខិតខំគ្រប់ខាងទៅបានហើយគូនសិស្សក្នុងសាលាគឺមិនបាច់គាត់ដល់តង្វើ ដែលអស់រឹបយកនៅរទេសពិនពិនវត្តនេះណាគ្រូដូច្នេះបានន័យថាទោះបីពេលនោះមកដល់ឥឡូវហ្នឹងសកម្មភាពអាជ្ញាធរ ហើយដែលគេធ្វើគេផ្សាយព័ត៌មានហ្នឹងអត់មានពាក់ព័ន្ធទៅដល់អារម្មណ៍នឹងការសិក្សារបស់ប្រសង់យើងទេហ៎បងគ្រូអឺលោកលោកបារម្ភដែរហើយអត់ចង្ហាន់តែខ្ញុំកណាថាលោកប្អូនកំរៀនតោះឬចង្ហាន់ទុកឲ្យកណារៀបចំឲ្យកុំបារម្ភអីខ្លាំងពេកបើបងបារម្ភណាបងប្រសង់តាំងអាចារ្យបង្រៀនយើងបានណាមកណា ហើយបានគណៈព្រះសង្ឃគ្រប់ព្រះអង្គចោលខិតអំរៀនសូត្ររឿងទាំងហ្នឹងខ្ញុំកណានិងគណៈកម្មការនឹងចាំដំណោះស្រាយខិតខំរើល្អឲ្យគណាទៅបានហើយមិនរលុបបារម្ភប៉ុន្តែយើងមានទស្សនៈថាទុកខ្ញុំចំទេណាដើម្បីចឹងការសិក្សានៅធម្មតាគាត់ណាស្មារតីរបស់របស់ សំណាក់សិស្សហ្នឹងនៅនៅដដែលទេហើយនៅធម្មតាទេអត់មាន ការធ្លាក់ចុះអីទេអឺពីព្រោះកាលណាបើមានរឿងមិនដំបូងគឺធ្លាក់ចោលដែរហើយខ្ញុំកាលណាជួយអប់រំជារឿយរឿយដើម្បីឲ្យព្រះអង្គស្ងប់ចិត្តនិងមានសន្ទុះពួកគួរយ៉ាងណាគេធ្វើបាបយើងយើងទៅធ្វើយ៉ាងណាដើម្បីឲ្យឲ្យស្ទុះឡើងកុំគេធ្វើបាបយើងយើងដេកក្រាបចោលគឺមិនអត់ទេ គឺគេធ្វើផ្ទាំងនេះគេធ្វើតាមត្រូវចាំជានិច្ចយើងបានមកសិក្សាក្នុងឱកាសនេះគឺគេមកធ្វើប្រាប់យើងយើងត្រូវតែស្ទុះស្ទះឡើងឲ្យចង់ចេញទៅនេះដើម្បីជាកម្លាំងចិត្តមួយសិក្សាបាន ប្រសើរដល់រឿងទៅមុខទៀតដូច្នេះលោកអត់ជឿសិក្សាយ៉ាង ស្វាហាប់ទាំងថ្ងៃទាំងយប់នៅពេលការងារសិក្សារៀនសូត្រនេះពេលបច្ចុប្បន្ននេះហើយលោកមានសតិបញ្ចញ្ញាទៀតទាំងថានរណា ជាសត្រូវនរណាជាមិត្តដើម្បី ឆ្នាំសម្រាប់ស្មារតីរបស់គុណសាគ្រប់ព្រះអង្គមួយឆ្នាំគឺលោកមានស្មារតីអាស្រ័យប្រជាដាក់លើគឺដល់លោកមកពេលនេះគឺលោកបានធេងបតលឬការងារដែលកើតឡើងរបស់មង្គលបរិយាផ្សេងនេះរឿងដើមគូគីក៏លោកតាមបតលរឿង ត់ចាប់ឡាន លោកក៏លោកបានកាត់តតលមិនណាគឺនៅក្នុងកែវព្រេកលោកគឺពុកកបាលលោកហើយលោកមិនអាចបំភ្លេចបានទេគឺលោកចង់ចាំជរិតមិនមែនទស្សនានេះដើម្បីជួយលើកតម្កើងនៅវត្តរបស់យើងនឹងជួយកសាងនៅសាលាទានភូកំរៃជាបន្តទៀតណាពីគាត់ថាគុណសាស្ត្រដើម្បីបន្តវេនលោកគ្រូជាបន្តបន្តណាសូមចូលរួមប៉ុណ្ណេះបាទអឺសូមអរគុណព្រះអង្គគ្រូឥឡូវអឺខ្ញុំកណាចង់សួរមតិអញ្ចេះ ថាមុននឹងបញ្ចប់ណាមុននឹងបញ្ចប់ ជាមួយកម្មវិធីសន្ទនាជាមួយព្រះអង្គគ្រូព្រះអង្គគ្រូមានចង់អឺស្នើទៅដល់បងប្អូនប្រជាពលរដ្ឋនិងប្រសង់យើងទូទាំងពិភពលោក ខ្មែរក្រោមយើងនេះខ្មែរទូទៅនិយាយរួមចង់មានយោបល់អីជំនុំពរឬមួយក៏ដូចជាពាក្យផ្ដាំផ្ញើទៅអាជ្ញាធរវៀតណាម កណ្ដាលមុននឹងបញ្ចប់នៅកម្មវិធីនេះក៏សូមចូលរួមមតិយោបល់ជាចុងក្រោយពេលនេះយើងពោលចំណុចដែលនិយាយគឺមាន3គឺទី1វត្តមង្កលបរិយត្រឹមសេកទី2សាលាទៀមពងកំរៃទី3គឺការสนับสนุนចំពោះរដ្ឋាភិបាលយួនវៀតណាមនេះឯងហើយចំណុចទី1គឺវត្តមង្កលបរិយត្រឹមសេករបស់យើងគឺថ្ងៃខាងមុខនឹងត្រូវការទូកមួយ ដើម្បីឲ្យល្អប្រណិតដឹកនាំប្រសង់ដើម្បីឲ្យបាន ល្អមានសុវត្ថិភាពនិមន្តទៅបណ្ឌបាតឬក៏នាំយេតាទាំងអស់គ្នាដូច្នេះនេះជាគោលបំណងដែលខ្ញុំករណាដូចជាគណៈកម្មការមានបំណងចង់បានទូកមួយដល់សុវត្ថិភាពដើម្បីដឹកនាំប្រសង់ទៅវិញទៅមកនឹងយេតាប្រកបដោយសុវត្ថិភាពដូច្នេះពេលក្រោយនេះក៏សូមបវរណាទឹកចិត្តរបស់ប្រការណាគ្រប់អង្គដូចជាយេតាយើងទាំងអស់គ្នាក្នុងក្នុងប្រទេសនិងក្រៅប្រទេសចូលរួមដើម្បី ចំណែកនៃការជាវទូកមួយដើម្បីបម្រើការងារនៅក្នុងសង្គមវត្តមង្គលបរិយាធិសេតយើងក្នុងឆ្នាំ2023ខាងមុខនេះនេះគឺជាចំណែកទី1ដើម្បីឧបត្ថម្ភប្រសង់សិក្សារៀនសូត្រដើម្បីនាំយេតាទៅវិញទៅមកក្នុងវត្តរបស់យើងហើយទី2គឺវត្តគឺទី2សាលាទានភូមិកំរែងរបស់យើង ពេលនេះក្នុងការដឹកនាំរបស់លោកបណ្ឌិតតាចាគុំគីមតែ ធ្វើកិច្ចការងារប្រកបទៅដោយសេចក្ដីភាពនិងភាពលូតលាស់ណាពេលបច្ចុប្បន្ននេះគាត់បានធ្វើរបងចេញជារូបជារាងហើយ ហើយកំពុងធ្វើជាបន្តបន្តទៀតដូចជាប្រគ្រូពូសិវបានឧបត្ថម្ភក្នុងកិច្ចការងារធ្វើនៅពុទ្ធិសនៈអឺធ្វើនៅអាសនៈសម្រាប់អង្គនៅពុទ្ធបការីចិនទាំងឡាយមានការពូកនៅរបងនិងមានការធ្វើនៅជាងតោជាដើមនេះគឺនាទីរបស់គ្រូពូសិវដែលបានឧបត្ថម្ភ ដើម្បីលោកអាចារ្យគឹមឃីមដែលជាគណៈកម្មការរៀបចំហើយចំណាយសំណងផ្សេងផ្សេងកណោទៀកមានគោក្បាច់រចនាវ័យពជាដើមដូច្នេះហើយក៏សូមបវរណាទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងឡាយក្នុងចិត្តទូទៅចូលរួមដើម្បី សម្រេចកិច្ចការងារទាំងអស់គ្នាដើម្បីជាសេចក្តីបំណងមួយរបស់ពុទ្ធបរិស័ទស្រាទានភូមិកំរៃរបស់យើងដើម្បី ជាមណ្ឌលមួយ សម្រាប់ បំរើនៅក្នុងសង្គមនៃព្រះពុទ្ធសាសនាហើយចំណុចទី3ក៏សូមសំណូមពរចំពោះទៅដល់រដ្ឋាភិបាលវៀតណាមសូមគោរពចំពោះទៅដល់សិទ្ធិមនុស្សនិងគោរពចំពោះទៅដល់សិទ្ធិនៃសាសនាដូចជាដើម្បីផ្ដល់នៅសេចក្ដីទៅដល់យើងខ្ញុំទាំងអស់គ្នាដែលជាខ្មែរក្រមដែលជាជនជាតិដើម ដូច្នេះសូមសំណពរនេះចំពោះទៅដល់រដ្ឋាភិបាលយួនសូមគោរពនៅគោលការណ៍អំពីសិទ្ធិមនុស្សនិងអំពីសិទ្ធិជនជាតិដើមខ្មែរក្រមរបស់យើងខ្ញុំទាំងអស់គ្នាដូច្នេះហើយខ្ញុំកណាក៏សូមអំណរអរគុណចំពោះទៅដល់ទូរទស្សន៍នៃយើង KK CCTV បានដល់ឱកាសមួយដ៏មានកតញ្ញូសម្រាប់ខ្ញុំបករណា តំណាងនៃវត្តបង្កើតបរិយត្រឹមសេកក៏ដូចជាពុទ្ធបរិស័ទដែលបានរបាយការណ៍ទាំងស្រុង អំពីវត្តបង្កើតបរិយត្រឹមសេកនិងសាលាទានភូមិកំរែងប្រសិនបើពេលខាងក្រោយនេះទូរទស្សន៍នៃ KK CCTV 21របស់យើងមានការចង់បំភ្លឺសេចក្តីយ៉ាងណាខ្ញុំបកករណានឹងចេញមុខមកដើម្បីបំភ្លឺសេចក្តីប្រកបទៅដោយសច្ចភាពហើយមួយយ៉ាងវិញទៀតក៏សូមជូនដំណឹងថាអឺ តំពវត្តមង្កលបុរីភ្នំសេននៃវត្តមង្កលបុរីភ្នំសេនគឺជាតំពមួយ ដែលប្រចាំនៅក្នុងវត្តមង្កលបុរីភ្នំសេនដែលផ្សាយនៅសកម្មភាពថ្មីថ្មីតនហេតុការក្នុងនោះខ្ញុំបករណាដែលជាម្ចាស់ភេកគ្រប់គ្រងនៅភេកតំបន់ថ្មីវត្តមង្កលបុរីភ្នំសេនដូចជារសកម្មភាពដែលផ្សាយចេញអំពី វត្តមង្កលបុរីភ្នំសេនគឺជាសភាវៈពុទ្ធដើម្បីបញ្ចាំងឲ្យពិភពលោកដឹងថា វត្តមង្គលបរិយភ្នំសេកថ្ងៃថ្មីនឹងមានសកម្មភាពយ៉ាងនេះសកម្មភាពលូតលាស់និងសកម្មភាពមានការរំលោភអំពីសិទ្ធិមនុស្សរំលោភអំពីខ្មែរក្រមរបស់យើងមកអំពីរដ្ឋាភិបាលយើងជាដើមដូចហើយទី2ទៀតគឺតំបន់សាលាទានភូមិកំរែងក៏ការគ្រប់គ្រងរបស់ខ្ញុំបករណាអាត្មាភាពដែរដូច្នេះតំបន់ទាំងពីរនេះដើម្បី ផ្សាយនៅព័ត៌មានតនហនតនហេតការទៅយើងខ្ញុំទាំងអស់គ្នាបានបង្កើតនៅទំព័រទាំងពីរនេះដូច្នេះរាល់សកម្មភាពទាំងឡាយដែលផ្សាយចេញអំពីទំព័រវត្តមង្គលបរិទ្ធមសេចក្តីរាល់សកម្មភាពដែលផ្សាយចេញអំពីស្លាទៀមពួងកំរែងក្តីសូមប្រកាសណាគ្រប់អង្គនិងញាតិញោមប្រជាមិត្តពុទ្ធអរិស័ទទាំងឡាយចូលរួមទស្សនាទាំងអស់គ្នាដើម្បីយល់ដឹងអំពីសភាវៈពិតដែលកើតឡើងក្នុងដែនដីកម្ពុជាក្រោមរបស់យើង ជាពិសេសគឺក្នុងវត្តមង្គលបុរីក្នុងសេចក្ដីស្លាទានប្រៃណាគណៈសូមចូលរួមសូមអរគុណយ៉ាងអតិបរមាបាទសូមអរគុណបងគ្រូបាទខ្ញុំកណាមានយោបល់មួយក្នុងថ្ងៃអនាគតសូមព្រះអង្គជួយសួរទៅសាមណសសាមណសាសរបស់ព្រះអង្គគ្រូប្រសិនបើសាមណសាសទាំងអស់ហ្នឹងពេលបាន ចេះអក្សរត្រឹមត្រូវហើយ ប្រសិនបើមានចិត្តចង់សិក្សាអំពីសិទ្ធិសេរីភាពទាំងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិមនុស្សហៅថាសេចក្តីប្រកាសជាសកលនៅថ្ងៃទី10ខែ12ឆ្នាំ1948នឹង1ទៅឬមួយសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមនៅថ្ងៃទី13ខែ9 ឆ្នាំ2007ប្រសិនបើសាមណនិស្សិតទាំងអស់នោះ មានសេចក្តីប្រាថ្នាចង់សិក្សា យើងនឹងបើកកម្មវិធីសិក្សាអនឡាញនៅក្នុងសាលានោះតម្ដងអញ្ចឹងណាប្រសិនបើសាមណសិស្សទាំងអស់នឹងពីពោះនោះគឺជាគោលការណ៍សំខាន់បំផុតដែលសាមណសិស្សសាមណសិស្សទាំងអស់នឹងដែលខ្ញុំគណៈគិតថា ជាពិសេសកូនចៅអ្នកភូមិកណ្ដៃនេះគាត់គួរកត់បីយល់ដឹងលោក លោកព្រះអង្គគ្រប់អង្គនឹងគួរកប់ឲ្យយល់ដឹងអំពីសិទ្ធដែលអាចប្រើស្របច្បាប់របស់ផ្ទាល់ព្រះអង្គដែលជាកូនចៅអ្នកភូមិនឹងតែម្ដងក្នុងបបហេតុការពារនៅសាលាឆោទៀនឬមួយថាមានគម្រោងសង់ជាចេតដី ហើយនឹងអាសនៈតម្កល់បបពបរោះហើយនឹងជាដើម នោះ គឺជាករណីសំខាន់បំផុត ខ្ញុំកណាសូមសួរប្រសិនបើព្រះអង្គទាំងអស់នោះមានសេចក្តីប្រាថ្នាចង់សិក្សាយើងនឹងធ្វើកម្មវិធីពិសេសបង្រៀនទៅដល់សំណាក់សិស្សនឹងអញ្ចឹងបងគ្រូណាកណាគ្រូកណាចាំកណាសួមជួបរួមដើម្បីសំណេះសំណាលជាមួយសមណសិស្ស នឹងមានសេចក្តីចម្លើយបំភ្លឺចំពោះទៅដល់ព្រះគ្រូណាបាទអញ្ចឹងអឺដូចជាសូមអរគុណព្រះអង្គគ្រូប៉ុណ្ណេះខ្ញុំកណាមានកម្មវិធីមួយព្រះអង្គគ្រូសវឿងសូមអរគុណព្រះអង្គហើយសូមព្រះអង្គបានសេចក្តីសុខរីមែនដូចជាព្រះអង្គគ្រូចន្ទរាលោកបានពាវនាវអញ្ចឹងទី1ក្នុងកថាសត្វសំជួយ ក្នុងឆ្នាំក្រោយនឹងពុទ្ធបរិស័ទទាំងអស់និងព្រះសង្ឃទាំងអស់ លោកមានសេចក្តីប្រាថ្នាថាចង់បានទូកមួយសំរុំដើម្បីដឹកយាយតាដឹកប្រសងតបណ្ឌបាទអញ្ចឹងបងគ្រូណាហើយទី2នៅក្នុងព្រះអង្គបាននិយាយអំពីគម្រោងជាទូទៅរបស់សាលាឆតទៀនហើយយើងឃើញថាគួរឲ្យអាណិតសូរណាមួយទៀតអឺយើងមើលឃើញតែអញ្ចឹងមែនប៉ុន្តែវាមិនទាន់មានសំរុំជាកន្លែងដែលគួរកប់បីជប៉ុនបងគ្រូណាគួរមានទីធ្លាជា វាស្មៅឬមួយកន្លែងដាំផ្កាទីលានអីចាក់ចាក់បេតុងអីចឹងណាដើម្បីគាត់ធ្វើនោះកុំអោយប្រឡាក់ដៃប្រឡាក់ជើងប្រឡាក់ប្រឡោះអីប្ររពនៅពិធីប្រពៃណីផ្សេងផ្សេងអញ្ចឹងណាមានចូលឆ្នាំបដូវចូលឆ្នាំឲ្យកូនចៅគាត់តលេងទៅអីឬមួយក៏មានសួនស្មៅសួនផ្កាអីតែងទួអញ្ចឹងឬមួយយ៉ាងហោចណាស់ក៏ឲ្យវា មានសវត្ថភាពណាការពារកូនចៅគាត់មកឲ្យយើងកុំឲ្យមានដល់លបងអាស័យបើកចុះបើកឡើងអញ្ចឹងឲ្យវាសមជាពោជនីយដ្ឋានអញ្ចឹងហ្នឹងគុណណាអូខេអញ្ចឹងក្នុងម្ដងណាបាទគុណអឺអត់អីទេគុណចាស់យើងឲ្យអរគុណលោកសម្រាប់ចុះហើយយើងបន្តការងារទៀតគុណណាឡើយគុណចាស់ណាថ្វាយគុំលាក៏ជូនពរគុណចាស់មានសុខភាពល្អហើយពង្រឹងស្មារតីឲ្យកូនចៅលោក ព្រះអង្គណែនណែនឲ្យមានសុខភាពល្អហើយមានស្មារតីរឹងមាំដើម្បីបន្តនៅនាវារបស់យើងឲ្យបានតទៅមុខទៀតហើយនឹងធ្វើយ៉ាងណាពង្រឹងស្មារតីឲ្យគាត់នឹងមានការដូចគុណចាស់បានលើកឡើងអញ្ចឹងថាបន្ទាប់ពីយើង មានស្មារតីរបស់គាត់នឹងថនអនថយឥឡូវយើងចាប់ដើមពង្រឹងឡើងវិញទៀតណាហើយសូមប្រគិនពរសុខភាពល្អទៀតណាសូមថ្វាយបង្គំលាបាទថ្វាយបង្គំលាអឺគុណចាស់ គាត់ចាស់បានលើកឡើងមិនកណាចាប់អារម្មណ៍ត្រង់ចំណុចដែលញ៉ាបើកបង្រៀនណាគណាពីព្រោះបន្ទាប់ពីលោកបានរៀនបាលី មានសំស្ក្រឹតរៀនភាសាបាលីវិន័យធម៌អីណាភាសាចប់អីបន្តិចយើងត្រូវមានវិធីមួយយើងជំរុញដាក់វិញ្ញាសាមួយបង្រៀនអំពីសិទ្ធិមនុស្សសិទ្ធិមនុស្សផងណាឲ្យលោកឲ្យជាទៀនតាមសិទ្ធិមនុស្សជាសកលហ្នឹងហើយឲ្យលោកពេញយកជាសេចក្តីប្រាថ្នារបស់អង្គការសហជីវជាតិទេតា ណាណាណា ធ្វើសម្រាប់មនុស្សទូទៅណាហើយយើងនឹងរៀបចំទៅពីព្រោះកម្មវិធីអនឡាញវាអាចផ្ញើលីងទៅលីងរបស់យើងទៅសាលានេះសាលានោះឲ្យចូលទៅណាទេមកប្រមាណពង្រៀន100 1000នាក់ក៏តបានណាអញ្ចឹងគុណណាព្រោះយើងត្រូវរៀបចំទៅថាឲ្យមានថាខ្ញុំកណាទៅទីណាក៏ដោយយើងបង្កើតជា ប្រព័ន្ធ Zoom យើងទៅបើកតាប់ឡូទៅណាទេបើក print ចេញឯកសារនឹងមកណាហើយអានោះនៅក្នុង Google ទៅតើជារបស់អង្គការសហជីវជាតិទៅតើណាទេណាបញ្ហាបច្ចុប្បន្នហ្នឹងគឺថាខ្ញុំគិតថាគិតដល់រឿងហ្នឹងណាដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយមានតែវិធីហ្នឹងណាណាធ្វើវិធីហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងហើយជាពិសេសគឺប្រសងហ្នឹងមកណា បានបានខ្ញុំគុណណាចាប់អារម្មណ៍ខ្លាំងគុណញាតលោកយាយលោកតាលោកពូលោកមីងនៅតំបន់នឹងបងប្អូនយើង នៅ តំបន់នឹងលួងលោមកូនចៅឲ្យទៅបួសឬមួយក៏យុវជនទាំងអស់នឹងកុមារទាំងអស់គាត់គាត់ចង់ទៅបួសដើម្បីរៀនសូត្រមកថែទាំទីកន្លែងរបស់គាត់ហ្នឹងណាគុណិតរបៀបនេះដែលយើងត្រូវការ ណាសម្រាប់យុវជនយើងណាណាហើយពេលវេលាប៉ុណ្ណាយើងមិនចាំបាច់ទេមិនចាំបាច់ខ្វល់ខ្វាយទៅអឺមិនដល់ទេធ្វើទៅមិនបានសម្រេចទេកុំគិតរឿងហ្នឹងណាគិតតែពីរឿងធ្វើឲ្យគ្រប់សមត្ថភាពសិនសួរតើសមត្ថភាព យើងមានកម្រិតណាហើយណាយើងត្រៀមខ្លួនហើយឬនៅព្រោះពេលវេលាវាចិត្តដល់ហើយណាខ្ញុំគណថាវាប្រហែលមិនលើស30ឆ្នាំ ទេដឹងណា សភាពផ្លាស់ប្ដូរនៃចរន្តរបត់ដឹកនាំពិភពលោករបៀបរបបដឹកនាំពិភពលោក នឹងមានការប្រែប្រួលក្នុងពេលខាងមុខនេះណាមួយទស្សវត្សពីរទស្សវត្សបីទស្សវត្សនឹងយ៉ាងយូរណា តាមដែលយើងមើលឃើញចរន្តពិភពលោកបច្ចុប្បន្នហ្នឹងខ្ញុំគណាមានសុតិធិណាស់ពីព្រោះគុណឃើញហើយមហាអំណាច អាវុធមហាអំណាចបរមាណូមហាអំណាចសេដ្ឋកិច្ចជលគ្នា សង្គ្រាមសេដ្ឋកិច្ចសង្គ្រាមតិចៈសង្គ្រាមសាសនាឥឡូវមកដល់សង្គ្រាមបរមាណូចូលនៅក្នុងនឹងសង្គ្រាមមីស៊ីលណាណាផ្លោងមានខែលការពារមីស៊ីលដូចថាពាំងបង្កើតជាសំណាញ់ laser ដើម្បីបាញ់ទម្លាក់គ្នា នឹងនឹងវាចូលទៅដល់អាតំណាក់ចុងក្រោយហ្នឹងណាតំណាក់ចុងក្រោយហ្នឹងរបៀបរបបដឹកនាំពិភពលោកត្រូវតែមានការផ្លាស់ប្ដូរណាទេណាអូខេវិពេលដែលគេរួមគ្នា ខ្ញុំកណាសង្កេតឃើញកាលសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់គឺគឺពិភពលោកមកខាង គេរួមគ្នាដើម្បីបំបត្តិនៅ អាស្មិមានៈរបស់ជនកំណាច់ មួយក្រុមណាមួយក្រុមតូចទេ ជាទូទៅ ជនកំណាចវាមិនដែលក្រុមធំទេជនកំណាចដែលមិនគោរពនៅសិទ្ធិសេរីភាព របស់ពិភពលោកនឹងមកក្រុមតូចទេ3 4ប្រទេស4 5ប្រទេសប៉ុណ្ណោះអញ្ចឹងគេតល់តែរួមគ្នានឹងច្រើនណាស់មកអំពីឥឡូវឧទាហរណ៍ថាអំណាចបំផ្លាញតែមួយទេ យើងត្រូវប្រើអំណាចសុចរិតនេះមកបង្ក្រាបនឹង 10ឬមួយ20នោះបានបង្ក្រាបមួយនឹងបាននឹងអញ្ចឹងណាកូនព្រោះពិបាកអញ្ចឹងណាអាកំណាចសម្រាប់ខាងបំផ្លាញនឹងវាវាដឹងតែពីបំផ្លាញវាមានតែគិតរឿងសិលធម៌វាមានតែគិតរឿងសុចរិតមានគិតរឿងសិទ្ធិណាសិទ្ធិសេរីភាពរបស់មនុស្សជាតិទូទៅឯណាអត់មានគិតរឿងសិលអត់មានគិតរឿងទៀនមេត្តាករណាមុទិតាឧបេក្ខាលេលត់អស់ពីខ្លួនគាត់ហើយណាអញ្ចឹង ក៏ដូចជជែកគ្នាថ្ងៃមុនពីរឿងក្បាល ព្រំហ្នឹងប្រកែកព្រំហ្នឹងតើបាត់មេតាករណាមុទិតាបេខាហ្នឹងចោលទៅកន្លែងណាលាយតនឹងនោះណាទេបានគេមកឲ្យចោលទៅចោលទៅក្នុងសមុទ្រទឹកសមុទ្ររីងណាចោលទៅលើមេឃអត់ភ្លៀងណាចោលទៅព្រៃឆេះព្រៃអស់ណាអញ្ចឹងគេមិនគេត្រូវតែបង្ក្រាបទៅកន្លែងទុកមួយស្រួលណាទៅទុកតម្កល់នៅកន្លែងតកកហ្មង ឲ្យធាតតិចគ្រប់គ្រាន់បានបានអាចថែទាំកំសួល នៃភាពកំណាចនឹងបានអញ្ចឹងត្រូវតែកសោបពាត់ឲ្យចិត្តណាបិទច្រមុះយកហ្មងណាបានភាពកំណាចនឹងវាទន់វាទ្រមទៅហើយគឺថាបើធម៌ធម្មតាអត់បានទេព្រោះតែគប់ឲ្យចិត្តឈឹងហ្មងបានរំលោភភាពកំណាចនឹងបានអូខេ ឥឡូវយើងមើលទៅសំណួរ comment វិញទៅអាចមានឃើញអង្គមើល comment ណាមើល comment មកយើងដែរយើងនឹងអឺហួតហេងហួតថា សូមបងប្អូន ខ្មែរក្រមកុំជឿឲ្យសោះអំពើអសអំពើអំពីសកម្មភាពនឹងការ លួងលោមរបស់យួនវាពួកយួនវាមិន ដែលបោះបង់ចោលនៅគំនិតចង់បាន ទឹកដីទឹកដី ខ្មែរទុកឲ្យពួកវាពួកគាត់រៀនប្រវត្តិសាស្ត្រចូលរួមរៀនធ្វើនយោបាយឲ្យបានគ្រប់គ្រាន់អរមែនញោមសុកលៀងចូលអរគុណញោមលោកសំណាងលោកជ័យសំណាងអឺសង្គមជីវិតនិងអីឋានថាច់ហ៊ីវខ្មែរក្រោមថច្តារា លីកាអូយើងខាយចូលមើល ផ្លូវគោកចោលយួនបិទលេងផ្លូវទឹកវិញតែគុណបងហ្នឹងហើយបងចន្ទរាលោកលេងផ្លូវទឹកម្ដងព្រោះផ្លូវគោកគេបិទទៅអេមិនបាត់ទេគេរំខានដើម្បីធ្វើឲ្យស្ទះវិញការសិក្សារបស់ប្រសង់សាមណសិស្សហ្នឹងណារំខានឲ្យថា បំបែកឆ្នាំងបាយយ៉ាងឲ្យធ្វើអាវិធីបំបែកឆ្នាំងបាយព្រោះវត្តនំសេកមកតបិនបាទនោះដូចថាលោក2ដណ្ដប់គីឡូទៅមានតែផ្លូវឆាន់នោះអត់មានទៅមកទេមក22គីឡូណាហើយបើទៅហើយមិនត្រឡប់មកវិញអ្នកនៅចាំនៅនេះបានឲ្យឆាន់ណាអញ្ចឹងណាប៉ុន្តែគ្មានអ្វីឈ្នះកម្លាំងសាមគ្គីទេគុណឃើញតស៊ូប្រជាពលរដ្ឋប្រសង់ ពីកែវពីក្នុងនោះរត់ទៅជួយ គ្នាពីខេត្តនេះខេត្តនោះបាទឥឡូវអលែងគេហៅថាប្រព័ន្ធតំណែងតំណងការវិធីផ្ដាល់សំណឹងអីគ្នាវាជឿនលឿនអញ្ចឹងណាដល់អញ្ចឹងទៅបងប្អូនយើងអាចជឿនលឿនទៅតាមនឹងដែររឿងសំខាន់យើងស្គាល់គ្នាណាដូចបងគ្រូចេះតែសួរខ្ញុំមុនណាថាងតរោជាតិមិនហ្នឹងតរោជាតិគឺតែយើងថាឡូវជាតិជាតិយើង គឺជាតិខ្មែរក្រោម ជាតិខ្មែរក្រមគឺប្រជាពលរដ្ឋខ្មែរក្រមហ្នឹងណាជាតិមានទឹកដីទេជាតិគឺជាមនុស្សណាអញ្ចឹងយើងរស់ជាតិឃើញ យើងរស់សិតតែឃើញឃើញណាតរស់ជាតិមិនតាន់ឃើញទេ យើងរស់សិតតែឃើញទេយើងស្គាល់គ្នា នៅបងប្អូនយើងខ្មែរក្រមនៅ កាណាដានៅបារាំងនៅអាមេរិកាំងនៅញូហ្សេឡង់នៅអូស្ត្រាលី នៅស្រុកថៃនៅកូរ៉េនៅជប៉ុនអូយឃើញទាំងអស់នៅមាតុភូមិយើងនឹងស្គាល់គ្នាល្អកល្អអញ្ចឹងដូចថាព្រះអង្គមានទរៈមេដាស្លាប់អីចឹងទៅមិនបានទៅមែនប៉ុន្តែមហា គ្រួសារព្រះអង្គចាបច្ច័យចូលពីនេះពីនោះទៅទៅចូលរួមសួរសពទុកអីគឺថាចែកម្លែកនៅសេចក្តីទុកដល់ភូមិហ្នឹង នោះហើយ គឺជាការរកឃើញជាតិសន្សំសន្សំនោះកើតពីចឹងណាទេកើតពីមโนសញ្ចេតនាពិតពិតណាចឹងណាហើយភាពសុចរិតរបស់យើងនឹងតែងតែចរូនចតាគាត់តែងតែប្រើមកហ្នឹងរូនតាខ្មែរក្រមយើងគាត់តែងតែរូនយកនៅភាពសុចរិតទៀងត្រង់របស់គាត់ហ្នឹងទៅប្រយុទ្ធប្រឆាំងចនិចជាមួយអំពើជិះជាន់អំពើឈ្លានពានរបស់ពួកបរទេសមកលើគាត់ចឹងហើយរបៀបអញ្ចឹង យើងនឹងទទួលជ័យជំនះពីព្រោះការងារដែលយើងធ្វើ គឺជាការងារពិតអញ្ចឹងណាខ្ញុំកណាឃើញថា យើងចាប់ផ្ដើមរកឃើញជាតិយើងសន្សំសន្សំយើងនឹងរកបាននៅសិទ្ធិសេរីភាពយើងសន្សំសន្សំពន្លឺសុភមង្គលនៅមិនឆ្ងាយពីយើងទេនៅមិនឆ្ងាយទេយើងនាំគ្នាដើរទាំងអស់គ្នាណាអញ្ចឹងណាណាអូខេដើរស្រស់គ្នា បួលគ្នាណាក្រោកឈរឡើងទាំងអស់គ្នាយើងដើរទៅយើងនឹងជួបនៅសិទ្ធិសេរីភាពដែលជាពលឺសុភមង្គលដែលយើងដែលជាដូនចតាយើងគាត់កំពុងរងរងចាំមកយូរណាស់ហើយហ្នឹងណាឥឡូវមកដល់ដំណាក់កាលហ្នឹងបើខ្ញុំកណាមិនទាន់ព្រះអង្គគ្រូបើព្រះអង្គគ្រូមិនទាន់ទេសំណាក់សោះក្រោយក្រោយអូនកូនយើងក្រោយក្រោយទៀតនឹងទៅដល់ទីនោះហ្នឹងហើយតែយើងមានជំនឿច្បាស់អញ្ចឹងណាណា បានការងាររបស់យើងធ្វើទៅឈ្មោះថាយើងមិនទម្លាក់ចុះណាហើយបច្ឆាជនចំនួនក្រោយបន្តចំនួនទៅទៀតគាត់នឹងដល់ទីដាវរបស់គាត់ហើយណាអូខេអូខេអរគុណហើយលោកកេងហួតសូមបងប្អូនខ្មែរក្រមបងប្អូនខ្មែរក្រមឲ្យចេះជួយគ្នានៅពេលដែល មានរឿងរ៉ាវជាមួយយួនស្រស់គ្នាទៅ ទាំងភូមិឲ្យទៅចេះជួយគ្នាយន់វាមិនមានអ្វីកើតឡើងនាំគ្នានិយាយពីច្បាប់សិទ្ធិជនជាតិសិទ្ធិមនុស្សប្រើឲ្យ បាន គ្រប់គ្រប់គ្នាណាគាត់ត្រូវហើយកន្លែងមួយទៀតគាត់ថា មានវត្តគឺមានសាសនា ជាអតសញ្ញាណសម្គាល់របស់យើងថាជាខ្មែរក្រោមមានមួយកន្លែងនោះគាត់ថា ធ្វើវត្តឲ្យធំដើម្បីពង្អួតយួនមិនសូវល្អជាងបដោះនៅបញ្ញាទេតានេះតាលែងនេះមិនមែនគាត់ទេណាតាសនេះតាសយសាយសធិនសាយសធិនគាត់អរគុណកំណត់នឹងល្អអឺជាការពិតយើងអឺយើងមិនជាគ្រប់គ្រងខ្លាំងខ្លាទេ ការកសាងនៅសមិទ្ធផលជាសំណង់ប៉ុន្តែ យើងធ្វើទៅតាមដែលថាឲ្យមានកន្លែងជ្រកមានជាអាគារសិក្សាមានជាបណ្ណាល័យអញ្ចឹងណាដើម្បីការពារនៅធាតុអាកាសសម័យនេះជាទូទៅគឺថាយើងត្រូវការការពារនៅធាតុអាកាសអីផ្សេងផ្សេងអញ្ចឹងគ្រោះធម្មជាតិអីផ្សេងផ្សេងដើម្បីថែទាំនៅរបស់ដែលយើងបង្កើតឡើងហើយនឹងឲ្យថិតធាគង់វង្ស យើងគួរមានជំរកទីតាំងអីឲ្យសមរម្យដូចគេដែរឯងទៅតាមកាលតាមវេលា សម័យនិយមអញ្ចឹងណាក៏ប៉ុន្តែដូចជាការលើកទឹកចិត្តរបស់ព្រះអង្គគ្រូខ្ញុំកណាសូមអរគុណដែល បង្កើតនៅតំណតំណងស្រាវជ្រាវរកនៅកន្លែងណាដែលជាការតស៊ូពិតប្រកបបន្តគំនិតឡើងយើងលើកទឹកចិត្តនៅការសិក្សារៀនសូត្រ ផ្នែកអប់រំសតិបញ្ញាហើយនឹងការយល់ឃើញនោះឲ្យត្រូវណាតលតែមានការចេះដឹង បានធ្វើការយល់ឃើញទទួលបានព័ត៌មាននឹងច្រើនច្រើនពីគ្រប់ទិសទីខ្ញុំកណាតែងតែលើកឡើង ថាព័ត៌មានគឺជាអំណាចពេលដែលយើងមានព័ត៌មានច្រើន យើងមានអំណាចមកយើងមានចំហយើងមានទស្សនៈទស្សនៈរឿងមមដូចថាយើងមាន គ្រឹះហ្នឹងគុណទទួលព័ត៌មានច្រើនគឺយើងមាន មានចំហរឹងមាំចឹងម្ដងណាដូចយើងពូនផ្ដុំស្អីមួយនៅក្នុងគល់យើងនោះពោកទៅវារឹងមាំវាមិនងាយស្ងួតទេវាមិនងាយស្ងួតឬហ៎ណាទេលហើយចេះតែលាស់ទៅសតិបញ្ញាកើតឡើងពីចំហរយើងជាដូនចេតារបស់យើងគាត់សម្បូរអាហារគាត់សម្បូរអាហារម្លោះឲ្យគាត់មិនខ្វល់ពីរឿងថាយប់ថ្ងៃព្រឹកងាយអីត្រូវតែអាហារទេគាត់ទៅរកតាមផ្លេតបានអាហារគ្រប់គ្រាន់ ស្រូវដឹងតែនៅក្នុងស្រែចាំដល់ខែប្រាំងដឹងតែមានស្រូវចូលដែរវាអត់ខូចអត់អីទេអញ្ចឹងគាត់ណាអត់ទលេសាបត្រីតាមបដោយទឹកទលេត្រែតាណាក៏មានត្រីដែរអញ្ចឹងបងមកសំណាញ់បានបាទដឹងថាមានមហូបអាហារបរិបូរបាយក៏មានមហូបក៏មានអញ្ចឹងគាត់ត្រូវគិតគូរពីរឿងសិក្សាឲ្យកូនចៅគាត់ការវៃឆ្លាតរបស់សាសមួយ តលតែសាសនឹងមានអាហារបរិភោគគ្រប់គ្រាន់ជីវជាតិគ្រប់គ្រាន់ណាមានសមត្ថភាព គ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនទៅបំពេញការសិក្សាពេញការសិក្សាហើយទៅធ្វើការសម្រេចចិត្តលើអ្វីមានប្រសិទ្ធភាពអញ្ចឹងណាហើយការតស៊ូរបស់យើងចេញទៅចេញពីផ្លូវហ្នឹងណាព្រោះហេតុនោះហើយយើងមើលឃើញអាណានិគមយួនសប្តាហ៍ថ្ងៃខំប្រឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹងបាត់បង់សេដ្ឋកិច្ចដល់បាត់បង់សេដ្ឋកិច្ចយើងមួយថ្ងៃមួយថ្ងៃគិតតែបញ្ហាកាពះទេមានតែគិតទៅរៀនសូត្រអី អូយទៅរៀនសូត្រអីខំប្រឹងរាប់បាយស៊ីអូអង្គជ្រក់ឆ្នាំងនេះឲ្យតែគ្រប់ទៅហោះអញ្ចឹងតែអញ្ចឹងទៅមានគិតបានទៅរៀនណាអត់បានទៅរៀនយើងខ្វះតម្រូវវិជ្ជាខ្វះតម្រូវវិជ្ជា យើងមិនអាចទទួលបានព័ត៌មាន ត្រឹមត្រូវយើងទទួលបានតែព័ត៌មានคล้ายคล้ายចុះគេគេហុញអានេះមកអានោះមកវាដូចពន្យុះដូចមានកូនខ្លះកូនឃើញហ៎កូនខ្លះទៅជឿទៅតាមនៃរដ្ឋណាយួន ជាជាងឪពុកម្ដាយរបស់គាត់ហ្នឹង ណែណាឲ្យឪពុកម្ដាយរបស់គាត់ស្ដាប់ខំប្រឹងស្ដាប់សហព័ន្ធខំប្រឹងស្ដាប់នៅ VOKK ឬមួយ channel ផ្សេងទៀតដែលនិយាយអំពីសិទ្ធិសេរីភាពនាំគ្នាសិក្សាអំពីសិទ្ធិសេរីភាពតស៊ូខឹងមួយពុកម្ដាយឯងណាហើយហើយអត់អត់មានគិតពិចារណាថាតើបើសិនឪពុកម្ដាយនឹងមិនចិញ្ចឹមទេតើយើងរស់បានបានដល់មកពេលប៉ុណ្ណឹងឬមួយ ទៅរៀនសូត្ររហូតទៅដល់មកមកហ៊ានខឹងឪពុកម្ដាយឯងទេវាខ្វះការ ពិចារណាហ្នឹងបានអីថាប្រព័ន្ធអប់រំរបស់យើងត្រូវព្យាយាមបញ្យល់យើងមិនអាចខឹងទេមកអំពីពួកយួននោះគេខំគេខំបដូរខួរក្បាលរបស់យុវជនយើងនឹងខ្លាំងពេកព្រោះហេតុនឹងហើយគុនឃើញណាយើងខំប្រឹងបញ្យល់ដល់ចំយើងយកឈើឆ្កឹះចំ តំបៅវាទៅ វាចោតយើងថាអញ្ចេះថាអញ្ចោះហាមប្រជាពលរដ្ឋនឹងមិនអោយបើបើអ្នកខ្លះមកឆ្លៀតមានផលវាសនាបានមកប្រទេសក្រៅលេងហ្នឹងហាមមិនអោយទាំងជួបយើងទៀតអូតែយើងដែលខំប្រឹងផ្សព្វផ្សាយទប់ស្កាត់នៅអំពើព្រៃផ្សៃអំពើខលខូចណាអំពើពុតត្បិតរបស់រដ្ឋវៀតណាមមកលើប្រជាពលរដ្ឋខ្មែរក្រមយើងហ្នឹង ចោតយើងថាយើងនឹងចេះតែប្រឆាំងជាមួយរដ្ឋអំណាចបើណែឯងមិនទៅជិះជាន់គេបើណែឯងគ្មានគំនិតបំផ្លាញគេគេទៅងើបតស៊ូធ្វើស្អីមានអ្នកណាមួយទៅចង់តស៊ូនោះអ្នកណាមួយទៅចំណាយកម្លាំងចោលអត់ប្រយោជន៍យើងត្រូវតែរកឱកាសដើម្បីនឹងមានសន្តិភាពក្នុងខ្លួនយើងដើម្បីសេចក្តីសុខថ្ងៃក្រោយអ្នកណាមួយមិនចង់បានសេចក្តីសុខ ប៉ុន្តែអ្នកឯងជិះជាន់គេរហូតទៅដល់គេត្រូវថាងើបឡើងតស៊ូគេត្រូវថាបដូរជីវិតដើម្បីសិទ្ធិសេរីភាពគេហ្នឹងហើយហ្នឹងហើយហើយមកចោតគេថាគេតែឥឡូវខ្លួនឯងនៅឯពីយួនខាងជើងឯនោះមកដណ្ដើមដីគេមកដល់ដណ្ដើមទឹកដីកន្លែងគេនៅហើយមកចោតគេថាគេមកប្រឆាំងខ្លួនទៀតហ្នឹងហើយវាដូចមិនត្រូវថាវាចោលនឹងមកចូលមកនៅផ្ទះយើងហើយវាចោតយើងថាយើងទៅប្រឆាំងជាមួយវាទៅវិញហ្នឹងវាអញ្ចឹងណាគាត់ ហើយនៅក្នុងប្រវត្តិនៅលើពិភពលោកអ្នកណាមិនស្គាល់ពូជយួននៅជើងនោះតាណាវាឆ្លងចាមមួយវាយកចាមទាំងមូលហើយវាយកធ្លាយមកយើងហើយឥឡូវវាចោទថាយើងប្រឆាំងជាមួយវាវាវានិយាយទៅដូចថាវាអត់មានអត់មានគិតថាពិភពលោកអាចនឹងសើចវាអាចនឹងវានិយាយវាទាំងគិតថាគ្មានខ្មាស់គ្មានអៀនហ្មងហើយតើយើងជាជាពូជម្បូររបស់ម្ចាស់ទឹកម្ចាស់ដី យើងទុកឲ្យរដ្ឋវៀតណាមធ្វើអំពើរបៀបនឹងមកលើយើងទេអត់បានទេយើងត្រូវតែងើបតស៊ូដោយដាច់ខាតចឹងតែម្ដងណាមកនៅផ្ទះយើងសោះខ្ញុំកូណាគាត់ថា យើងវាមិនទុកខុសទាស់អីទេ ទៅបញ្យល់បង្ហាញយុវជន របស់យើងយុវសមណៈរបស់យើងឲ្យងើបឡើង ជាពិសេសរឿងប្រសង់នឹងតែម្ដងកិច្ចការកម្ពុជាក្រោមគាត់មានកិច្ចការកម្ពុជាក្រោមទៅខ្មែរទៅមូលទាំងខ្មែរសុរិនខ្មែរបុរីរាមនគររាជជលបរិយរាជសីមា ភ្នំពេញតាភ្នំពេញព្រៃវែងបាត់ដំបងសៀមរាបអីពោធិ៍សាត់កោះកុងរតនគិរីរតនគិរីមណ្ឌលគិរីតកែវកចេះកពតស្ទឹងត្រែងអីគឺថា កម្ពុជាក្រមឃ្លាំងពលាវប្រេះតពាំងមាត់ជ្រូកកមួនសអមលអីពលាវអីហ្នឹងទឹកខ្មៅអីហ្នឹងគឺថាពូជខ្មែរតាមួយអញ្ចឹង ប្រសង់មិនដែលបោះបង់ការតស៊ូជាមួយប្រជាពលរដ្ឋទេដូចកណ្ដាលនិយាយតដែលតដែលថាប្រសង់រស់ដោយសារបាយបាតបាយបាតរបស់អ្នកណាបាយបាតរបស់អ្នកស្រុកអ្នកស្រុករបស់អ្នកណាអ្នកស្រុកនឹងមិនញាតរបស់ប្រសង់ហ្នឹងហ្នឹងហើយមិនម្ដាយឪពុកមិនមីមិនពូមិនមីងអ្នកភូមិជាមួយគ្នាហើយដល់រួមសរុបទៅ ជាតិខ្មែរហ្នឹងជាតិខ្មែរក្រោមជាតិខ្មែរលើហ្នឹងវាចេញមកពីខ្មែរតកូលខ្មែរប៉ុន្តែគាត់ថែមក្រោមអ្នកនោះនៅក្រោមហៅក្រោមទៅលើហៅលើទៅណាតកូលខ្មែរទាំងអស់អត់អ្នកនៅកដាលនឹងកដាលបេះដូងនឹងនៅប្រទេសកម្ពុជា ប្រជាណាចក្រកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងខ្មែរកដាលចឹងទៅខ្មែរលើចឹងទៅតកូលខ្មែរប៉ុនឈ្មោះលើកដាលក្រោមវាចឹងនៅតំបន់តាណា តំបន់ខុសគ្នាចេញពីឪម៉ែតែមួយហ្នឹងហើយអញ្ចឹងតើណាណាហើយបើយើងចេះជួយគ្នា ខ្លាំងប៉ុណ្ណាទៅហ្នឹងហើយណាបើពូជខ្មែរល្មមមុំសង្កវត្តបានទេព្រះអង្គគ្រូអត់បាន ទេគង់មើលសំណង់អង្គវត្តនេះកម្មប្រាសាទនេះជាសមិទ្ធកម្មអស្ចារ្យរបស់ពូជខ្មែរណាណាហើយសម័យនោះរុងរឿង600ឆ្នាំណាទូលព្រះអង្គគ្រូបាទ ពី802កូនណាជីប្រហែលទី2រហូតមកដល់សតវត្សទី13ពីឆ្នាំ800ហ្នឹងមកដល់1300ជាងជិតទៅ1400បានចាប់ដើម100ទៅគេចាក់ចុចទាំងសងខាងមកអនុភាពសន្សំសន្សំរហូតមកដល់សប្តាហ៍ហ្នឹងបែកបែកជា3ជំរាកធំធំមកជំរាកទៅទៅសៀមទៅ មួយចម្រៀកហ្នឹងនៅកដាលសពថ្ងៃហ្នឹងទៅប៉ិនលបៈលបើកប៉បើកដោយសារយើងមិនទាន់យល់គ្នាច្បាស់ឬនៅឆ្លោះសបកាយគ្នាឥឡូវសពថ្ងៃយើងឆ្លោះមួយណាមិនឆ្លោះគ្នាឯងណាណាពីដើមថាឥឡូវឆ្លោះមួយមួយយួនមួយសៀមណាតែឥឡូវឆ្លោះគ្នាឯងទៅនៅកដាលហ្នឹងណាណាមានណាខ្មែរក្រមក៏អស់ឆ្លោះខ្មែរលើក៏អស់ឆ្លោះអញ្ចឹងខ្មែរក្រមនោះទៅឆ្លោះមួយណាវាឆ្លោះតែមួយយួនហ្នឹងហើយ វាចឹងណាទៅហើយហើយបើគាត់ជួយគ្រប់គ្រងខ្មែរក្រោមទៅជួយគ្រប់គ្រងខ្មែរលើទៅអនុសិទ្ធិសេរីភាពបានមកវិញហើយហើយខ្មែររុងរឿងហើយខ្មែរតិចណាស់គុនបើខ្មែររួមគ្នាទាំង3កន្លែងនេះខ្មែរតិចណាស់ចូល70លានដែរចូលទៅចិត្តក្បែរតែ100ហ្នឹងណាពុទ្ធសម័យនោះអ្នកណាធំជាងខ្មែរហើយជុំវិញម៉ាស៊ីហ្នឹងគេខំប្រឹងរៀនខ្មែរដើម្បីគេបាន ធ្វើពាណិជ្ជកម្មមួយខ្មែរនោះ តែឥឡូវនឹងអ្នកខ្លះនឹងមិនហ៊ាន ចង់និយាយខ្មែរមិនចង់និយាយខ្មែរលោកសង្ឃយើងខ្លះខំប្រឹងនិយាយតែយួនហ្នឹងហើយខំប្រឹងទេសនាយួន វាមិនសើរឿងផ្ដេសផ្ដាសទាំងអស់គណៈថាដូរមកវិញគំនិតអស់នឹងដូរមកវិញអស់យើងត្រូវបញ្ជូនសេចក្តីសង្ឃឹមចូលមកក្នុងចិត្តរបស់យើងហើយដើម្បីបញ្ជូនសេចក្តីសង្ឃឹមនឹងចូលមកក្នុងចិត្តយើងបានតលតែយើង ចាប់ផ្ដើមពីសេចក្តីយល់ឃើញត្រូវសាមាទិដ្ឋិអញ្ចឹងណាដើម្បីយល់ឃើញត្រូវត្រូវខំប្រឹងប្រែងសិក្សាខំប្រែងសិក្សាដោយវិធីណាបើយើងសិក្សាយើងនឹងយល់ថាជីដូនជីតាយើងជាអ្នកណាចង់ដឹងជីដូនជីតាជាអ្នកណាត្រូវត្រឡប់ទៅមើលប្រវត្តិសាស្ត្រដល់ដឹងប្រវត្តិសាស្ត្រយើងដឹងថាជីដូនជីតាយើងជាអ្នកណាយើងដឹងថាអូអញ្ចឹងអ្នក កាប់ឆ្កាឆ្កាព្រៃដេញដេញខ្លាឆ្កាព្រៃដើម្បីបង្កបង្កើតឲ្យទៅជាទឹកដីនៃវិសាលភាពនៃប្រជាណាចក្រកម្ពុជា ធំអញ្ចឹង រួបរวมពីហ្វូណនមកកម្ពុជា ទឹកលិចហើយចេនឡាទឹកលិចចេនឡាដីគោកមកចដូនចតារបស់យើងជាអ្នកកសាងទីនឹងអញ្ចឹងយើងជាពូជពងអ្នកនៅទីនឹងដូច្នេះយើងបានដឹងថាអូយើងនេះគឺជាអ្នកដែល ទទួលមរតកមកហើយយើងត្រូវស្របទៅតាមជាមួយនឹងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិថ្ងៃថ្ងៃទី13ខែកញ្ញាឆ្នាំ2007ស្តីអំពីសិទ្ធិជនជាតិដើមនោះឯងគឺជារបស់ដែលយើងត្រូវយកមកទុកនៅក្នុងខ្លួនដើម្បីអនុវត្តតស៊ូប្រឆាំងជាមួយនឹងការមិនគោរពច្បាប់របស់រដ្ឋវៀតណាមនេះណាហើយត្រូវតែតស៊ូឲ្យបានឈ្មោះនឹងត្រឡប់មកវិញ យើងមិនធ្វើយើងអត់បានទេណាវៀតណាមមិនងាយឲ្យយើងឡើយមិនងាយឲ្យយើងទេណាទៀតពីព្រោះទឹកដីកម្ពុជាក្រោមយើង ជា ទឹកដីមាសគុណណាទឹកដីភោគផលភូមិតាភោគផលសេដ្ឋកិច្ចនឹងអស្ចារ្យប្រណាអស្ចារ្យណាស់ភូមិសវណ្ណភូមិណាវៀតណាមគេមិនគ្រប់អង្គហូបទេ នៅខាងជើងនោះបាទបានចេះតែឆ្លៀនពៀនយើងហ្នឹងណាគេណា គេអាលោកសង្គមជីវិតនឹងអឺមកមកពីយួនទាំងអស់ដែល ជាអ្នកចាក់ឲ្យខ្មែរបែកគ្នាអាហ្នឹងមកពីយើងនោះគឺការពិតឲ្យគាត់យល់ឃើញនឹងត្រឹមត្រូវអរគុណបានចូលយោបល់នៅក្នុងកិច្ចការហ្នឹងហើយការយល់ឃើញទាំងអស់គ្នាយល់ឃើញទាំងអស់គ្នាយើងនាំគ្នាក្រោកឡើងស្រោះគ្នាជួយឲ្យយោបល់គ្នាអញ្ចឹងក្នុងសង្គមរបស់យើងបើយើងឲ្យយោបល់គ្នាអញ្ចឹងយើងជួយគ្នាឥឡូវទាហោដូច ខ្ញុំកណាពាវនាវដូចថាបងប្អូនយើងនៅវត្តនំសេកបងប្អូនយើងរតីទៀតតែកំពុងត្រូវគេធ្វើបាបយើងបញ្ចេញនៅមនោសញ្ចេតនាជួយគ្នាជួយជាសម្លេង ជួយជាផ្លូវច្បាប់ជួយជាព័ត៌មាន ហើយជួយជាមធ្យោបាយជួយជាថវិកាដើម្បីឲ្យកម្លាំងនឹងបានអ្នកណាដែលជាអ្នកទ្រទ្រង់នៅ ចលនានៅអន្តរជាតិគឺសហព័ន្ធផ្នែកកម្ពុជាកោណា ខ្ញុំកណាបានរៀបចំផែនការមួយដើម្បីនឹងរកវិធីរកថាវិការដើម្បីផ្គត់ផ្គង់នៅយន្តការរបស់សហព័ន្ធខ្មែរកម្ពុជាក្រមណាពេលដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកនឹងបង្ហាញពីយន្តការហ្នឹងបង្ហាញពីផែនការអូខេមួយទៀតដែលងិនសុសនិទ្ធថាខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំប្រគុណអឺប្រគល់ គុណព្រះធម៌ពុទ្ធពធព្រះសង្ឃដ៏ចម្រើន ទានសិលភាវនាទានសិលសមាធិបញ្ញា មេត្តាករណាមុទតាបេខាពូជពងដូនតាខ្មែរមានបញ្ញាខ្ពស់ណាស់អូណាត្រឹមត្រូវនោះគឺជាការត្រឹមត្រូវណាណាអូខេអរគុណណាស់ទាំងសំរុំបងគ្រូណាប៉ុណ្ណឹងហើយអរគុណអរគុណច្រើនដល់ប្រិយមិត្តដែលបានចូលរួមហើយក៏អរគុណដល់គុណចាស់ចន្ទរា ដែលបានចូលរួមជាវាគ្មិនដើម្បីបកស្រាយអំពីទស្សនវិជ្ជាទូទៅ ក្នុងវត្តនំសេកហើយនិងសាលាឆោទៀនភូមិកង្រែងដែលមានការតស៊ូយ៉ាងស្វិតស្វាញចំពោះការធ្វើបាបជាជាជាមួយនឹងពួកជនកុំនេះហ្នឹងយួនកុំនេះហ្នឹងបានមកធ្វើបាបលោកហើយនឹងនគមយួននគមយួនឥឡូូវអរគុណប្រិយមិត្តសាធុសាធុសង្គមនិងជីវិតណាអរគុណណា លោកអរគុណច្រើនដល់ប្រិមិត្តដែលសូមជូនពរសុខភាពល្អនិងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈហើយនឹងសូមប្រាថ្នាអ្វីសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាបាទបង្គំលាសូមចម្រើនពរលា